បាទខ្ញុំបាទមានកិច្ចពិភាក្សាគ្នាជាមួយនឹងបាទក្រុមការងាររបស់ទូទូសម្លេងមនសិការខ្មែរគឺបាទសម្ដេចដាលេអ៊ុយបាទប៉ុន្តែសម្ដេចដាលេអ៊ុយគាត់មិនទាន់មានវត្តមាននៅក្នុងឱកាសនេះទេគឺខ្ញុំចាប់ដើមដំណើរការមុនបាទហើយនៅក្នុងការផ្សាយនៅក្នុងថ្ងៃនេះយើងមានប្រធានបទចំនួន2ដែលត្រូវលើកយកមកពិភាក្សានិងជម្រាបជូនដល់បងប្អូនលោកលានកញ្ញាទាំងអស់នៅក្នុងថ្ងៃនេះ បាទទី1គឺរបបហ៊ុនសែន ត្រូវតនកម្មរបស់សហរដ្ឋអាមេរិកបន្ថែមទៀតហើយបាទប្រធានបទទី1បាទហើយប្រធានបទទី2គឺហ៊ុនសែនបរាជ័យក្នុងការដាក់កូនរបស់ខ្លួនឲ្យស្នងតំណែង ជានាយករដ្ឋមន្ត្រីបាទអញ្ចឹងគឺថាបាទយើងមានប្រធានបទចំនួន2ហើយទី3គឺផ្សេងផ្សេងនឹងអានខមមិនបងប្អូន បាទហើយសូមជម្រាបសួរបាទអៃដាមអ្នកអង្គការ បាទលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាទាំងអស់ដែលកំពុងតាមដានទស្សនានៅក្នុងឱកាសនេះបាទយើងឃើញមានអុកញ៉ាសប្រសធរដូចជាអុកញ៉ា Robert Lee អុកញ៉ា Eric Chua បាទនិងបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតាមដាននៅក្នុងឱកាសនេះបាទខ្ញុំសូមស្វាគមន៍ទាំងអស់គ្នាបាទហើយខ្ញុំមិនបានអានឈ្មោះទាំងអស់គ្នាទេ បាទបងចន្ទ្រាបតីលីបាទនិងបងប្អូនយើងទាំងអស់គ្នាបាទ Cindy Lim បាទ Sing Sing Wen បាទ សុភីពេជ្របាទសុភីពេជ្រគឺប្អូនស្រីសុភីពីប្រទេសអាល្លឺម៉ង់ផងដែរបាទហើយមុននឹងធ្វើមុន នឹងធ្វើការបកស្រាយទៅលើប្រធានបទទាំងពីរខ្ញុំបាទខ្ញុំមានគ្រឿងខ្លែមពីរមុននឹងធ្វើការបកស្រាយយើងមានបាទអឺបាទយើងមានគ្រឿងខ្លែម2ឬមួយក៏យើងថាមានសារខ្លីៗចំនួន2ដើម្បីជម្រាបជូនដល់បងប្អូនយើង បាទនៅក្នុងឱកាសនេះផងដែរបាទ បាទទី1គឺខ្ញុំចង់ជម្រាបជូនបាទអំពីករណីដែលខ្ញុំអឺធ្វើជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីអឺពីម្សិលមិញជាមួយនឹងចែមសុកជាមួយនឹងអឺបាទចែមសុកជាមួយនឹងលោកសច្ចៈប៊ុនបាទសម្ដេចសច្ចៈប៊ុននិងចែមសុកពីម្សិលមិញបាទខ្ញុំ ចង់ធ្វើការបកស្រាយអំពីព្រឹត្តិការណ៍នៃការជួប គ្នាពីម្សិលមិញ ថាមូលហេតុអីបានជាមាន James Sock ចូលមកក្នុង ទូរទស្សន៍សម្លេងអ្នកស្ការខ្មែរបាទហើយបងប្អូនមួយចំនួន មានចម្ងល់មួយចំនួន បាទអត់អត់ដឹងមូលហេតុអីអីចឹងចេះតែស្មានខុសសភាពការអីចឹងទៅណាចឹងខ្ញុំនឹងជម្រាបជូនការពិតបាទដើម្បីឲ្យបងប្អូនទាំងអស់មានអារម្មណ៍ល្អមានកុំឲ្យមានមន្ទិលសង្ស័យអីទៀតថាអីយើងអីទៅអញ្ជើញពួកពីលពួកអី ពួកសត្រូវចូលមកក្នុងទូទស្សន៍អីអញ្ចឹងណាអាហ្នឹងយើងត្រូវជំរាបជូនឲ្យបងប្អូនបានជ្រាបបានដឹងបាទហ្នឹងណាបងប្អូនហើយទី2ទី2ខ្ញុំចង់ជំរាបជូនអំពីហ៊ុនសែនដែលបាន ប្រមាថមើលងាយកញ្ញាសេងទេរីបាទហ៊ុនសែនណាបាទហ៊ុនសែនគឺដែលបានប្រមាថមើលងាយកញ្ញាសេងទេរីថាជា អប្សរាក្បាលត្រងោលបាទពាក្យនេះគឺខ្ញុំអត់ទទួលយកបានទេអានេះខ្ញុំត្រូវតែប្រតិកម្មនៅក្នុងឱកាសនេះទៅហ៊ុនសែនបាទពួកខ្ញុំអត់ទទួលយកទេហើយអ្នកឯងស្អីមកប្រមាថគេអ្នកឯងស្អីបាទអត់ត្រូវមកប្រមាថគេដូច្នេះទេបាទអញ្ចឹងខ្ញុំត្រូវប្រតិកម្មទៅនឹងជនក្បត់ជាតិហ៊ុនសែនបាទបាទ អញ្ចឹងគ្រឿងក្លែមមុននឹងចូលដល់ប្រធានបទបាទខ្ញុំយកពាក្យលោកគ្រូសុនរាបន្តិចណាបាទមានគ្រឿងក្លែម2នៅក្នុងថ្ងៃនេះបាទទី1គឺជម្រាបជូនអំពីមូលហេតុនៃការនៃការហៅជេមសុកបាទមិនមែនអញ្ជើញទេនៃការហៅជេមសុកជាមួយមកជួបជាមួយនឹងសម្ដេចសច្ចៈប៊ុនថាមូលហេតុអីបានជាមានករណីនឹងកើតឡើងនៅលើទូទួលសម្លេងអ្នកស្ការខ្មែរបាទ ហើយនៅក្នុងឱកាសនេះផងដែរត្រូវមានសម្ដេចដាលេអុយគាត់នឹងចូលមកដើម្បីជម្រាបជូននៅក្នុងឱកាសនេះផងដែរប៉ុន្តែសម្ដេចដាលេអុយគាត់កំពុងធ្វើដំណើរមកពីកន្លែងធ្វើការនៅតាមផ្លូវណាបងប្អូនណាហើយមកគាត់មក តាមក្រោយគាត់នឹងធ្វើការបកស្រាយជាមួយនឹងខ្ញុំបាទផងដែរបាទហ្នឹងហើយបងប្អូនអញ្ចឹងខ្ញុំសូមជម្រាបដល់បងប្អូនយើងទាំងអស់ថាមូលហេតុដែល បាទឲ្យមានជំនួបរវាង បាទសច្ចៈបុណ្យជាមួយនឹងចែមសុកពីម្សិលមិញហ្នឹងព្រឹត្តិការណ៍ពីម្សិលមិញហ្នឹងបាទគឺជាជំនួបបុគ្គលនឹងបុគ្គលទេមិនមែនជាជំនួបរវាងបកនិងបកទេ មិនមែនសច្ចៈបុណ្យតំណាងឲ្យបកសង្គ្រោះជាតិហើយក៏មិនមែនចែមសុកតំណាងឲ្យគណៈបកប្រជាជនដែរគឺជាជំនួបរវាងបុគ្គលបុគ្គលហើយបុគ្គលទាំងពីរនេះគេបានស្ម័គ្រស្មោះគេគេបានណាត់គ្នាគេបាននិយាយគ្នាណា គេថាគេនឹងសុំមកជួបគ្នានៅលើវេទិកាទូទស្សសម្លេងអ្នកការខ្មែរបាទអញ្ចឹងក៏ខ្ញុំរៀបចំកម្មវិធីនេះជូន ពួកគាត់ទៅហើយខ្ញុំជាអ្នកសរុបសរួល ជាអ្នកសរុបសរួល ណាបងប្អូនណាហើយអញ្ចឹងគឺថាមិនមែនខ្ញុំ ទៅអញ្ជើញចែមសុកមកឲ្យចូលក្នុងកម្មវិធីទូទូទេគឺនេះគឺជាការណាត់ជួបរវាងសច្ចបុណ្យជាមួយនឹងចែមសុកបាទហើយហើយនឹងមូលហេតុដោយសារនឹងសច្ចបុណ្យគាត់ បាទគាត់បបួលចែមសុកមកក្នុងទូទួសម្លេងអ្នកស្ការខ្មែរចែមសុកគាត់ថាក៏អូខេណាអូខេទៅហើយគាត់ក៏អឺស្នើសុំខ្ញុំឲ្យមានរៀបចំនៅនៅជំនួបនេះ កើតឡើង ណាបងប្អូនណាបាទហើយនេះគឺជាព្រឹត្តិការណ៍មួយប្លែកផងដែរបងប្អូនណាការជួបជួបគ្នានេះគឺជាព្រឹត្តិការណ៍មួយប្លែកផងដើម្បីយើងឲ្យ ដឹងថាអ្នកណាល្អអ្នកណាអាក្រក់បាទយើងនៅក្នុង ភាពអ្នកណានៅក្នុងភាពភពងងឹតអ្នកណានៅក្នុងភពភ្លឺអញ្ចឹងយើងត្រូវយកមកជជែកគ្នាឲ្យដឹងណាឲ្យដឹងសខ្មៅឲ្យដឹងអ្នកណាមួយល្អអ្នកណាមួយអាក្រក់ពិតប្រាកដបាទអញ្ចឹងណាបងប្អូនណាហើយរឿងហ្នឹងគឺមិនមែនថាអូខ្ញុំអញ្ជើញគេមកយកមកឲ្យវាយថ្នាក់ដឹកនាំយកមកឲ្យវាយស្អីស្អីអត់មានកំណត់បែបនោះទេ អត់មានអញ្ជើញចែមសុកចូលមកឲ្យវាយថ្នាក់ដឹកនាំវាយអីបាក់អីអីសង្គ្រោះជាតិអីទេអត់មានទេណាហើយយើងមិនមែនសួរសំណួរដូចតាំងសារដាសួរសំណួរអីដើម្បីផ្ចាញ់ផ្ចាលមកលើគ្នាឯងលើក្រុមគ្នាយើងអីទេអត់មានទេអាហ្នឹងបងប្អូនពិនិត្យមើលទៅគឺខ្ញុំអត់បាន ដាក់សំណួរណាមួយដើម្បីឲ្យចែមសុកនឹងប្រតិកម្មវាយមកលើគណៈបកសម្ពោធជាតិអីទេខ្ញុំមិនមែនបង្កើតព្រឹត្តិការណ៍នឹងឡើងទេអានេះខ្ញុំជម្រាបជូនដល់បងប្អូនជនរួមជាតិនឹងឲ្យបានជ្រាបអំពីព្រឹត្តិការណ៍ពីម្សិលមិញដែលបានរៀបចំជំនួបចែមសុកជាមួយនឹងសច្ចៈបុណ្យណាបងប្អូនណាអញ្ចឹងបងប្អូនអាចទទួលយកបានហើយបាទហើយហ្នឹងគឺជាការមួយល្អបងប្អូនយើងឲ្យមានវេទិកានឹងជួបគ្នាពីព្រោះខ្ញុំសូមជម្រាបជូនដល់ ប្រិយមិត្តទូទស្សនិកជនសាធារណជនទាំងអស់បានជ្រាបថាអឺទូទស្សនិកអ្នកស្ការខ្មែរនេះបានប្រកាសតាំងពីដំបូងនៃការកកើតទូទស្សនិកអ្នកស្ការខ្មែរគឺយើងបានប្រកាសថាយើងស្វាគមន៍គ្រប់និន្នាការគណៈបកនយោបាយទាំងអស់ដើម្បីឡើងមកជជែកវែកញែកនៅលើវេទិកាទូទស្សនិកអ្នកស្ការខ្មែរយើងស្វាគមន៍គណៈបកនយោបាយទាំងអស់គណៈបកប្រជាជនគណៈបកណាក៏ដោយ បាទឲ្យតែគាត់ព្រមឲ្យតែគាត់ស្ម័គ្រចិត្ត ចូលមកកាន់ការកម្មវិធីរបស់ទូទួលសម្លេងអ្នកស្ការខ្មែរយើងស្វាគមន៍ទាំងអស់នេះយើងបានប្រកាសជាសាធារណៈយូរហើយបងប្អូនណាបាទអញ្ចឹងមិនចម្លែកទេ នៃការចូលមករបស់ James Sock នោះ បាទហើយហ្នឹងហើយបងប្អូនហ្នឹងខ្ញុំជម្រាបជូនអំពីព្រឹត្តិការណ៍ពីម្សិលមិញបាទហើយទី2គ្រឿងក្លែមទី2ដែលខ្ញុំត្រូវធ្វើការបកស្រាយប្រតិកម្មទៅនឹងជនក្បត់ជាតិហ៊ុនសែន នៅក្នុង ពេលនេះផងដែរ ទៅលើអ្វីដែលហ៊ុនសែនបានប្រមាថបាទដែលបានប្រមាថទៅលើបាទអឺកញ្ញាសេងធីរី បាទដោយបងប្អូនប្រិយមិត្តទូទស្សនិកជន បានដឹងហើយថាហ៊ុនសែនបានប្រើពាក្យមិនគប្បីប្រើពាក្យបាទថ្មិលអត្តសាសនាថ្មិលអត្តសាសនា មិនស័កសមជាមេដឹកនាំប្រទេសគឺបានប្រមាថទៅលើកញ្ញាសេងធីរីថាជាអប្សរាក្បាលត្រងោល បាទអប្សរាក្បាលតងោលមូលហេតុអីបានជាហ៊ុនសែន ប្រមាថគេដូចនេះបាទបងប្អូនបានឮសម្លេងហើយប៉ុន្តែខ្ញុំអត់បានរៀបចំសម្លេងរបស់ហ៊ុនសែនមកដាក់ឲ្យជូនបងប្អូនបានស្ដាប់នៅក្នុងឱកាសនេះទេ បាទនេះគឺជារូបមកកញ្ញាសេងតេរីដែលគាត់បានបូជាលះបង់សក់របស់គាត់ដើម្បីយុត្តិធម៌សង្គមបាទបងប្អូនត្រូវដឹងថា ស្ត្រី ស្រឡាញ់សក់ណាបងប្អូនស្ត្រីស្រឡាញ់សក់ណាមិនចង់ឲ្យមានភាពណាអត់សក់អញ្ចឹងទេ គឺมันល្អมันស្អាតទេប៉ុន្តែហេតុអីបានជាគាត់លះបង់បាទគាត់លះបង់ដើម្បីសេរីភាពដើម្បីយុត្តិធម៌សង្គមណាគាត់បូជាសក់របស់គាត់ដើម្បីយុត្តិធម៌សង្គមណាដើម្បីបាទឲ្យមានការកែប្រែនៅប្រព័ន្ធតុលាការមិនមែនជាការសម្ដែងទេបងប្អូនមិនមែនជាការសម្ដែងទេ ហើយគណៈបកប្រជាជនវាប្រមាថមើងងាយថាគាត់នឹងធ្វើដូចជាមនុស្សឈួតដូចជាអីពួកនឹងពួកអាថ្មិលអត់សាសនាបាទពួកវាដែលប្រើពាក្យទៅលើកញ្ញាសេងតារីនឹងពួកគឺពួកវានឹងគឺជាពួកបាទពួកដែលពួកសារជាតិខ្មែរក្រហម វាអត់ចោលក្បួនវាអត់ចោលគំនិតទេវានៅតែមូលបង្កាច់លៀបពណ៌វាអត់ទទួលស្គាល់ការពិតទេបាទនេះវាអត់ទទួលស្គាល់ការពិតទេវាប្រមាថ បងប្អូនវាប្រមាថថាគាត់ធ្វើនឹងឈួតអីអីណាពួកគ្រប់គ្រងគណៈបកប្រជាជនមួយចំនួនមិនមែនទូទៅទេសំដៅទៅលើ ក្រមខណ្ឌសវណ្ណទៅលើសំដៅទៅលើក្រមអាងកវាងបាទក្រមអាអង្គប្រោកប្រាជ្ញបាទក្រមអាអង្គប្រោកប្រាជ្ញនឹងបាទដែលវាបាន ប្រមាថមើលងាយទៅលើស្ត្រីខ្ញុំចាត់ទុកគាត់ជាវីរៈស្ត្រីវីរៈនារីដ៏ក្លាហាន របស់កម្ពុជា អប្សរាខ្មែរនៅក្នុង បច្ចុប្បន្នបាទអប្សរាខ្មែរនៅនៅក្នុងបាទ សម័យបច្ចុប្បន្នដែលគាត់ក្លាហានក្លាហានមែនតែនបាទក្លាហានបាទនឹងគឺ សូមសរសើរនៅវីរភាពរបស់កញ្ញាសេងធីរីបាទគាត់តាមពិតទៅគាត់អាយុតណាលខ្ញុំបាទសេងធីរីហ្នឹងគាត់អាយុតណាលខ្ញុំបាទគាត់កើត1970ដូចខ្ញុំដែរបាទហ្នឹងហើយបងប្អូនណាហើយគឺហ៊ុនសែនបានប្រើពាក្យអសរោះប្រើពាក្យអសិលធម៌ដែលប្រមាថ ទៅលើកញ្ញាសេងធារីថាជាអប្សរាក្បាលត្រងោលខ្ញុំសូមថ្កោលទោសទៅដល់ជនក្បត់ជាតិហ៊ុនសែនបាទជនប្រជាការហ៊ុនសែនបាទអ្នកឯងបានប្រមាថទៅលើស្ត្រីបែបនេះគឺជាការប្រមាថមួយដែលមិនអាចទទួលយកបានទេអ្នកឯងប្រមាថទៅលើវប្បធម៌ខ្មែរទៅលើវប្បធម៌ជាតិខ្មែរបលឹងជាតិខ្មែរណាអ្នកឯងគឺជាថ្មិលអត់សាសនាបាទ ហ៊ុនសែនណាបងប្អូនខ្ញុំជម្រាបជូនបងប្អូនជនដេរឆានហ៊ុនសែនជនពីលហ៊ុនសែនជនប្រជាការហ៊ុនសែនជនក្បត់ជាតិហ៊ុនសែនគឺហ៊ុនសែនមិនដែលគោរពប្រតិបត្តិឪពុកម្ដាយពីគេពីពេលណាមកទេហ៊ុនសែនអត់ដែលគោរពឪពុកម្ដាយពីពេលណាមកទេឪពុកហ៊ុនសែនបាទឪពុកហ៊ុនសែនស្លាប់ម្ដាយហ៊ុនសែនស្លាប់ក៏ហ៊ុនសែនអត់កោសក់ដែរ អត់កោសក់ដែរអត់កោសក់ទេនេះជាកូនអាកតញ្ញូបាទអាកតញ្ញូអានេះហៅវាអាកតញ្ញូជាកូនអាកតញ្ញូវាមិនដែលកោសក់គោរពសពឪពុកវាគោរពសពម្ដាយវាទេអានឹងវាជាកូនអាកតញ្ញូអាកតញ្ញូមិនមែនអាកតញ្ញូទេអញ្ចឹងបានវាប្រមាថមាក់ងាយមកលើស្ត្រីដែលគាត់បូជាសក់ដើម្បីអឺបុព្វហេតុបាទអឺ បុព្វហេតុនៃការទៀមទានៅសិទ្ធិសេរីភាពបាទនៅទៀមទានៅភាពយុត្តិធម៌នៅក្នុងសង្គមបាទកញ្ញាសេងតារីនេះបាទឥឡូវសូមអនុញ្ញាត សម្ដេចតាលេអញ្ជើញចូលមកកាន់ការផ្សាយបាទសូមជំរាបសួរសម្ដេចប្រាណិតបាទជំរាបសួរសម្ដេចពារាមបាទហើយសុខសប្បាយបង បាទសុខសប្បាយធម្មតាទេសម្ដេចព្រះអនុជតែទៅមកពីធ្វើការហ៎ទៅមកដល់បាទអីស្តង់ដូចបាសហ្នឹង បាទអត់អីទេយើងមិនមែនស្អាតសក់អីទេបាទឲ្យចាញ់ខ្ញុំមួយថ្ងៃទៅបាទបាទអឺហ្នឹងហើយបងខ្ញុំចង់ចូលរួមបកស្រាយជាមួយបងរឿងពីម្សិលមិញណារឿងទី1ខ្ញុំបានបកមកសាមិញទៅហើយឥឡូវនឹងបន្ថែមបកស្រាយទាំងអស់គ្នាព្រោះយើងក្រុមការងារជាមួយគ្នាបងបាទនឹងអញ្ជើញបន្ថែមឥឡូវនឹងឥឡូវឲ្យមិនឲ្យបងឯងទទួលថ្មបាក់ម្នាក់ឯងទេបាទ បាទបាទខ្ញុំគ្រាន់តែបន្ថែមថ្មមួយជាន់ទៀតទៅលើបងឯងតែប៉ុណ្្នឹងបាទអត់អីទេបន្ទោសខ្ញុំមិនបន្ទោសចោះខ្ញុំទទួលយកទាំងអស់នៅគាត់រាល់ការរិះគន់ដើម្បីស្ថាបនាបាទបាទសូមស្វាគមន៍នៅមតិយោបល់របស់បងប្អូនយើងទាំងអស់បាទខ្ញុំបាទបាទនឹងហើយបងបាទខ្ញុំសូមជម្រាបសួរអ្នកមីងមួសុខឹមបងសុផលសុផលបាទជម្រាបសួរសៃណាបងអេរិកឆោបងរ៉ូបឺតលីអឺមីសែលសម្រិត បាទហើយនឹងអឺបងឡាស្រី បាទខ្ញុំចូលមកខ្ញុំឃើញខមមិនប៉ុណ្ណឹងខ្ញុំអានប៉ុណ្ណឹងសិនបាទរឿងយើងពីម្សិលមិញហ្នឹងតាមពិតទៅ វាគឺជាលើកទី1ហើយនៅ ក្នុងចំណោមទូរទស្សន៍ផ្សាយអនឡាញទាំងអស់ live show ទាំងអស់ដែលមានវេទិកាមនុស្សពីបាក់ផ្សេងគ្នាផ្ទុយគ្នាឡើងមកប្រកួតបដាល់គ្នានៅលើវេទិកាឲ្យបងប្អូនមើលឲ្យបងប្អូនជាអ្នកវិនិច្ឆ័យណាបងប្អូនណាបាទ គឺការប្រកួតបែបហ្នឹងដែលយើងចង់ឃើញអឺយើងអូសទាញដូចឧទាហរណ៍ដូចជេមសុកគាត់ស្វាស្វាគមន៍លើកទី1ពីប្រសាអីជេមសុកគាត់ធ្លាប់នៅអាមេរិកដែរគាត់ដឹងអំពីរបៀបរស់នៅប្រជាធិបតេយ្យដែរណាគាត់មិនដូចមិននៅក្នុងដងសិតដូចខាន់សវណ្ណទេបាទអញ្ចឹងគាត់ធ្លាប់ ដឹង អំពីនឹងគឺគេឡើងប្រកួតអាកាំងគេហៅ debate debate យើងប្រកួតគ្នា បាទអាហ្នឹងយើង អឺយើងតតាំងគ្នាយើងអត់ហៅបងជៀនសុកឡើងមកហើយដាក់សំណួរចាក់ដោតបន្ថែមដូចតាំងសាដាទេ ដូចអីអីគេ Cambodia Daily អីហ្នឹងទេបាទយើងអត់ធ្វើអញ្ចឹងទេបាទអ្វីដែលគាត់និយាយគឺយើងប្រឆាំងនឹងគាត់ណាបាទអ្វីដែលគាត់យើងនិយាយគាត់ ប្រឆាំងនឹងយើងអាហ្នឹងគឺយើងចង់ផ្លាស់ប្ដូរយោបល់គ្នាយើងប្រកួតគ្នានៅលើឆាកនៅលើរិញឲ្យបងប្អូនមើលឲ្យបងប្អូនតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងសូមបងប្អូនកុំមាន ការសង្ស័យ ថាពួកខ្ញុំនឹងបើកឱកាសឲ្យគេ ចូលមកជេរឪពុកម្ដាយដល់ក្នុងផ្ទះគឺអត់ទេបាទយើងមិនមែនហៅគេឲ្យមកជេរទេយើងឃើញជេមសុកគាត់ចូលមកក្នុងកម្មវិធីទូទួលយើងមិនសមមិញគាត់និយាយចរិតកាយវិការគាត់គឺអត់ដូចនៅក្នុង live show របស់គាត់ទេបងគាត់សុភាពមែនតើគាត់គោរពយើងជាម្ចាស់ផ្ទះបាទបាទអញ្ចឹងខ្ញុំចង់ជម្រាបបងប្អូនថា អ្វីក៏ដោយនយោបាយគឺយ៉ាងណាគឺយើងត្រូវមានដំណោះស្រាយគឺយើងត្រូវតែនិយាយគ្នាដែរយើងអត់អាច ឈរពីផ្ទះយើងជេរបចោគេណាគេនៅផ្ទះគេគេជេរបចោយើងទៅវិញទៅមកទៅវិញទៅមកអញ្ចឹងណាបាទអញ្ចឹងយើងឡើងប្រកួតគ្នាមើលឥឡូវឥឡូវខ្លាំងឥឡូវមកណាត់មកជួបគ្នាមកជួបគ្នាមកវាយគ្នានៅវាយគ្នានៅលើរិញនៅលើមុខឲ្យបងប្អូនមើលដាក់លទ្ធផលបងប្អូនឲ្យបន្ទុះបាទបាទហើយអ្វីដែលពិសេសគឺបងប្អូន បានខលទូរស័ព្ទសួរជេមសុក ណាបងរតនាគាត់ដាក់ទៀតទៅទេបាទហើយនិយាយពី comment ដែលប្រតិកម្មទៅចាំសុកជាង3000 comment នៅក្នុងការ comment ចូលពីម្សិលមិញនេះបងប្អូនហើយទូរស័ព្ទមិនតិចជាង100សំឡេងទូរស័ព្ទទេដែលខ្ញុំខ្ញុំមិញពីម្សិលមិញបងប្អូនបាទបាទបាទ អញ្ចឹងយើងថាវេទិកាហ្នឹងគឺយើងរៀបចំហ្នឹងគឺយើងអត់បានសូមបងប្អូនបើកបេះដូងទទួលយកថាពួកយើងមិនបណ្ដោយឲ្យគេចូលមកវាយយើងហើយយើងនៅ ស្ងៀមទេបាទបើសិនជាគេមកវាយយើងយើងនៅស្ងៀមហើយយើងជន់បន្ថែមដូចអីគេទូរទស្សន៍ស្អីកម្មវិធីស្អី Cambodia Daily คล้ายៗហ្នឹងមិនមែន Cambodia Daily ពិតប្រាកដទេបាទ អាហ្នឹងបងប្អូនជេរចុះបងប្អូនរិះគន់ចុះគឺពួកខ្ញុំទទួលយកប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលបងប្អូន បាន មានប្រតិកម្មអឺខឹងឬក៏អន់ចិត្តនឹងពួកខ្ញុំគឺពួកខ្ញុំនឹងទទួលយកហើយក៏សូមអធិស្ឋានបងប្អូនដែរបើសិនជាវាមានការខ្វះខាតចន្លោះត្រង់ណាវាជាលើកទី1របស់យើងសម្រាប់បងព្រាមរតនាក៏គាត់ក៏ជាលើកទី1ដែរដែលយើងបានឡើងត តាំងផ្ទាល់គ្នាអញ្ចឹងណាដូច្នេះបើសិនជាខ្វះ ខាតចន្លោះត្រង់ណាសូមបងប្អូនមេត្តាខន្តីអភ័យទោសហើយសូមបងប្អូនបន្តជឿជាក់ថា ក្រមទូរទស្សន៍មនសិការនេះគឺធ្វើការអ្វីគឺយើងមិននឹងមិនអោយខុសពីឆន្ទៈមនសិការគោលដៅរួមរបស់យើងទេបាទគឺយើងមិនមិនមិនមិនផ្លាស់ប្ដូររីទេបាទគឺយើងអ្វីគឺយើងវិភាសាគ្នាកម្មវិធីដែលយើងបានរៀបចំឡើងមកហ្នឹងគឺយើងបានយើងបានជជែកវិភាសាគ្នាដែរហើយក៏ ចង់ជម្រាបបងប្អូនដែរអត់មានការជំទាស់ពីថ្នាក់ដឹកនាំណា ទេបើសិនជា ពួកយើងធ្វើអ្វីហើយថ្នាក់ដឹកនាំគាត់មិនពេញចិត្តគាត់នឹងខលមកតាក់ទងពួកខ្ញុំរិះគន់ផ្ដល់ជាយោបល់ភ្លាមដល់ក៏ប៉ុន្តែចង់បញ្ជាក់បងប្អូនថាអត់មាន ប្រតិកម្មពីថ្នាក់ដឹកនាំទេគឺគាត់ថាឲ្យយើងចេះតែការពារខ្លួនឲ្យយើងនិយាយថាកុំថាអញ្ចឹងចុះប៉ុន្តែឲ្យយើងត្រៀមណាបាទកុំឲ្យគេអឺអឺ ធ្វើអីតាមនិយាយអីតាមចិត្តខ្ញុំឃើញបងរតនាគាត់រៀបចំលើកទី1របស់គាត់គឺខ្ញុំទទួលយកបានអ្វីដែលគាត់បានរៀបចំនោះគឺល្អបាទគាត់ទទួលយកបានបងសច្ចៈក៏គាត់ឆ្លើយបានល្អណាបាទជេមសុកក៏គេបានត្រៀមហើយគេបានបដូរអរិយាប័ត្ររបស់គេពីមនុស្សអង្គុយជេរបចោកោងកាយគេមកនិយាយមិនមានភាសាអសរោះ អីខ្លាំងខ្លាដូចនៅក្នុងកម្មវិធីរបស់គាត់គឺគាត់គាត់គោរពយើងមានគាត់ផ្ដល់តម្លៃឲ្យយើងដែរបាទទោះបីជាគាត់នៅផ្ទះគាត់គាត់ជេរពួកយើងបន្តិចជេរពួកយើងយ៉ាងណាក៏ដោយអញ្ចឹងដល់ទៅពេលយើងឡើងទៅមុខគ្នាគឺយើងបង្ហាញអំពីអឺសិលធម៌របស់យើងរៀងៗខ្លួនបាទហ្នឹងហើយបាទបាទអរគុណសម្ដេចអូនដាលេដែលបានបញ្ជាក់ជូនដល់បងប្អូនប្រិយមិត្តទស្សនិកជនយើងអស់ទោះបី អ្នកណាទទួលយកបានអ្នកណាមិនទទួលយកបានអាហ្នឹងក៏យើង ចាត់ទុកថាយើងបានដំណើរការរួចទៅហើយហើយយើងបានបកស្រាយពីអ្វីដែលបានធ្វើពីម្សិលមិញហើយយើងនឹងធ្វើឲ្យល្អនៅវគ្គក្រោយបន្តទៀតដែលយើងបើសិនជាមានជំនួបរវាងខាន់សវណ្ណបាទខាន់សវណ្ណជាមួយនឹងដេជោឡុងឬមួយក៏ James Sock នឹងម្ដងទៀតជាមួយនឹងដេជោឡុងយើងនឹងធ្វើកម្មវិធីនេះឲ្យមានភាពប្រសើរជាងមុនណាបាទនឹងសូមជម្រាបជូនបងប្អូនអញ្ចឹងជ្រាបបាទហើយ ហ្នឹងហើយបងប្អូនហើយខ្ញុំទទួលនៅការរិះគន់ទាំងអស់បងប្អូនណាហើយខ្ញុំអ្វីដែលខ្ញុំបានធ្វើហ្នឹងខ្ញុំមិនថាមោទនភាពអីអីហើយខ្ញុំមិនពើងទ្រូងខ្ញុំមិនអួតអាងអីណាមួយទេ បាទហើយខ្ញុំក៏មិនផ្លាស់ប្ដូរឆន្ទៈណាមួយរបស់ខ្ញុំដែរនិយាយឲ្យត្រង់តែម្ដងបងប្អូនណាគឺអត់មានទៅជាមួយនឹងពួកជនបដិការអីអីហ្នឹងយើងអត់មានទៅចោះញោមទៅចោះចូលស្អី ទេបងប្អូនអានឹងបញ្ជាក់ជូនបងប្អូនជ្រាបបាទឥឡូវនឹងដាលេគាត់ចូលមកនឹងខ្ញុំបានបកស្រាយភាសាហើយអានឹងសង្ខេបភាសាទៀតជាមួយគ្នាបាទឥឡូវនេះខ្ញុំប៉ុណ្ណឹងណាដាលេរឿងទី1ចំពោះការជួបខ្ញុំខ្ញុំឃើញបងកាលីគាត់ថាកុំឲ្យនាំមកទៀតបងកាលីគាត់តាមពិតទៅគាត់អឺនិយាយទៅបេះដូងគាត់គឺគាត់បេះដូងគាត់នឹងគឺច្បាស់ជាងយើងទៅទៀតក៏ប៉ុន្តែពេលចំណុចខ្លះបាទ នឹងចំណុចខ្លះបងចំណុចខ្លះគាត់ដូចថានេះប៉ុន្តែខ្ញុំចង់ជំរាបបងកាលីកុំបារម្ភបាទយើងនឹងរៀបចំឲ្យបានល្អជាងនេះបាទចង់ជម្រាបបងចឹងបាទអរគុណច្រើនបាទឥឡូវបន្តតទៀតមីបាញ់មិញហ្នឹងគឺពងតជក់មាត់ទៅលើហ៊ុនសែនបាទហើយមានកូនកសិករមួយនោះវាមកខមមិនថាអប្សរាអីអីហ្នឹងអីអីណាហ្នឹងតាមជនបដិការហ្នឹងដែរ វាថាឡើងតឡាការស្លៀកអប្សរាកោសក់អីវាថាគេឈួតអាមួយកូនកសិករបាញ់មិញហ្នឹងដែលវាខមមិនបាញ់មិញហ្នឹងអាហ្នឹងក្រុមរបស់ខាន់សវណ្ណហ្នឹងហើយខ្ញុំកំពុង តែប្រតិកម្មបងអូបងងុកវាងគាត់ថាជួបថ្ងៃណាងុកវាងមួយខ្ញុំបងអឺងុកវាងជួបថ្ងៃណា បងឯងរៀបចំថ្ងៃបាទ ហ្នឹងល្អបានខមមិនដល់ហ្នឹងហើយដែលចូលឡងកំពុងតែមើលខមមិនហ្នឹងដែររៀបចំទៅកម្មវិធីតាក់ទងគ្នាទៅបាទដែលមាន debate ដែលចូលឡងបាទជាមួយនឹងខាន់សវណ្ណបាទហើយហ្នឹងតាក់ទងគ្នាទៅណាដែលចូលឡងបាទហើយខ្ញុំអត់មានតន់បានជម្រាបជូននៅពេលនេះទេយើងតាក់ទងគ្នានៅខាងក្រៅណា បាទខាន់សវណ្ណខាន់សវណ្ណគាត់ចង់ជួបជាមួយកូនប្រសាគាត់ឬក៏ជួបជាមួយខ្ញុំដែលគាត់ហៅខ្ញុំអាលឹបហ្នឹងបាទឥឡូវឲ្យគាត់រើសចោះបាទអញ្ចឹងឲ្យគាត់រៀបចំថ្ងៃចុះយើងជាម្ចាស់ផ្ទះយើងឲ្យភៀវបើចង់ចូលឥឡូវបោះលីងឲ្យចូលបាទឥឡូវសួរអូខេទេបើចង់បោះលីងឥឡូវចូលមកឥឡូវនេះខ្ញុំបោះលីងឲ្យចូលបាទអឺដើម្បីចែកគ្នាពាក់ព័ន្ធទៅនឹងចូលឥឡូវបាទពាក់ព័ន្ធទៅនឹងរឿងខាន់សវណ្ណដែលចេះតែចោត ចេះតែលៀបពណ៌ទៅលើបាទអ្នកដែលខ្មែរដែល slow ត្រង់មួយចំនួនណាចេះតែញុះញង់ឲ្យគេចាប់អឺបាទគេដាក់គុកណាគឺខានសវណ្ណហ្នឹងមេ XO បាទដែលចង្អុលបង្ហាញឲ្យរដ្ឋាភិបាលឲ្យសមត្ថកិច្ចនឹងចាប់ខ្មែរដាក់គុកគឺខានសវណ្ណហ្នឹងឯងមេញុះញង់ជាងគេនឹងឲ្យរដ្ឋាភិបាលឲ្យឲ្យហ៊ុនសែននឹងចាប់អាស្រុនស្រុននឹងដាក់គុកប៉ុន្តែវាររឿងរហេតុផលមិនឃើញ ឃើញវាញុះញង់ឲ្យចាប់ស្រុនស្រុនដែលផ្សាយរឿងសន្ធិសញ្ញាក្រុងប៉ារីសជាដើមហ្នឹងបាទគឺចាក់ឲ្យគេចាប់ចាក់បានកាក់សវណ្ណឆៃមួយណាចាប់រឿងកាក់សវណ្ណឆៃនេះគឺដោយសារងកវាងហ្នឹងហើយអ្នកដែលអ្នកដែលអូសទាញអ្នកដែលធ្វើឲ្យកាក់សវណ្ណឆៃជាប់គុកគឺងកវាងហ្នឹងហើយបាទអាហ្នឹងថាកុំឲ្យហៅគាត់អាបងមែនមែនមែនទេមិនហៅអាទេបាទបាទ ព្រោះខ្មែរខ្ញុំហៅហៅលោកហៅបងបាទប៉ុន្តែបើបើយួនខ្ញុំអាចហៅអាបានណាបាទយួនខ្ញុំអាចហៅអាបានអាហ្នឹងអញ្ចឹងណាបាទអាហ្នឹងតាក់តងគ្នាជាមួយនឹងដៃចូលឡងខាងក្រៅទៅ បាទខាន់សវណ្ណបាទឥឡូវបើសិនតែចូលមកឥឡូវហ្នឹងអូខេហុចលីងឲ្យចូលណាហុចលីងឲ្យចូលបាទឲ្យលីងឲ្យចូលមកបាទឥឡូវខ្ញុំបន្តរឿង រឿងគ្រឿងខ្លែបនឹងឲ្យចប់សពគ្រប់រឿងដែលហ៊ុនសែនប្រមាថទៅលើកញ្ញាសេងសេរីនឹងថាជាអប្សរាក្បាលទាំងអល់បាទបាទនេះមូលហេតុអីដែលដែលដែលជនដេរឆានជនអត់សាសនានឹងវាប្រមាថទៅលើកញ្ញាសេងសេរីនេះបាទបាទពួកនឹងខឹងគាត់ពួកនឹងវាខឹងគាត់បាទបាទ បាទពីព្រោះអ្វីដែលគាត់ធ្វើហ្នឹងវាដូចជាការទះកំភ្លៀងទៅលើរបបហ៊ុនសែនហ្នឹងយ៉ាងដំណំបងរតនាបាទបាទអញ្ចឹងវាខឹងអញ្ចឹងវាប្រតិកម្មមកជេរមកប្រមាថគាត់ជាស្ត្រីហើយស្លៀកសម្លៀកបំពាក់អប្សរាបែបនេះបាទអឺអញ្ចឹងមិនថាគាត់គាត់ខឹងគាត់ខឹងទៅនឹងអ្វីដែលនេះនេះគាត់មិនអាចអឺគាត់មិនអាចអឺ ធ្វើអ្វីទៅលើគាត់បានបាទហើយបើសិនជាគាត់តាមពិតទៅរោទោសកំហុសគេមិនបានចេះតែចោទគេចេះតែស្អីណាចេះតែដាក់បន្ទុកទៅលើគេតើតើគេមានមេធាវីអន្តរជាតិគេមកអមកភ័យដែរចេះភ័យដែរបាទឃើញមិត្តភ័ក្តិរបស់កញ្ញាសេងតារីជនជាតិអាមេរិកជនជាតិអាមេរិកមកហ្នឹងភ័យដែរភ័យភ័យក៏លើកពេលទៅសាររោងទៅអាលខោនអត់សាច់រឿងហ្នឹងបាទ អាលខោនអត់សាច់រឿងហ្នឹងអញ្ចឹងក៏វិការរោងទៅវាទៅចំបែកជាក្រុមជាក្រុមអីណាវាអត់មានអ្វីមានផោះតាងអ្វីត្រូវចោតប្រកាន់គេបាទខាន់សវណ្ណប្រគាត់ចង់ចូលឥឡូវហ្នឹងដើម្បីនិយាយអំពីរឿងហ្នឹងក៏បានដែរបាទគៀងស្វាគមន៍បាទហើយខ្ញុំសូមជម្រាបជូនមូលហេតុដែលអឺជនក្បត់ជាតិហ៊ុនសែន ជនប្រជាហ៊ុនសែន ដែលវាប្រមាថទៅលើកញ្ញា សេងធារីថាក្បាលតងោលនឹងដោយសារ ជននេះគឺជាជនអកតញ្ញូជាជនអកតញ្ញូដែលឪពុកម្ដាយរបស់ខ្លួនស្លាប់មិនដែល ជនអកតញ្ញូនេះកោសក់ម្ដងណាឡើយទេពីព្រោះវានឹងវាមិនមែនជាខ្មែរទេវាវាថាបាទតានាងនិងយាយប៉ុកហ្នឹងមិនមែនម៉ែមិនម៉ែឪរបស់របស់វាទេអញ្ចឹងបានវាអត់គោរពទេអញ្ចឹងវា គឺជាកូនយួនមួយដែលគេប្រកបមកសម្រាប់ បំផ្លាញសម្រាប់ប្លន់សម្រាប់លួចទឹកដីរបស់យើងដែរវាដូចជាវាវាជាជាជាជំនាញការជាយួនមួយចំនួនមុនបន្ទាប់មកគឺគេបន្តគេដាក់អាហ៊ុនម៉ាណែតនឹងជាជាទី2អញ្ចឹងបានវាអត់គោរពបាទអញ្ចឹងវាអត់គោរពទេវាអត់គោរពអ្នកមានគុណអីវាព្រោះមិនមែនម៉ែឪវាវាមិនគោរពទេអញ្ចឹងវាអត់កោសក់ទេអញ្ចឹងវាប្រមាថមាក់ងាយគេទៀតបាទអញ្ចឹងរឿងនេះ អត់ទទួលយកបានទេនៅការមាក់ងាយប្រមាថមាក់ងាយទៅលើ កញ្ញាសេងតេរីនេះ បាទគឺស្មើនឹងប្រមាថទៅលើវប្បធម៌ជាតិខ្មែរស្ត្រីខ្មែរស្ត្រីខ្មែរបាទខ្ញុំបាទខ្ញុំប្រតិកម្មខ្ញុំខ្ញុំឃើញខមមិនមួយនេះគឺជាមនុស្សថោកទាបអសិលធម៌មែនតើបាទវាឈ្មោះមានរិទ្ធ មកមានរដ្ឋបាទវាបានសរសេរជាភាសាអង់គ្លេសថាគាត់នឹងគឺហាក់បីដូចជានារីពេស្យាអានេះវាប្រមាថទៅលើសម្លៀកបំពាក់អប្សរាខ្មែរបាទសម្លៀកបំពាក់អប្សរាខ្មែរហ្នឹងគឺដែលស្លៀកមានសម្លៀកបំពាក់អប្សរាខ្មែរហ្នឹងវាថាធ្វើឲ្យមើលទៅដូចជានារីពេស្យាបាទអាមួយនេះថោកទៀតអានេះថោកទៀតមែនតើជននេះបាទជននេះដេរិឆានមែនតើណាបងប្អូនបាទ អ្វីដែលវាខមមិនសរសេរនោះណាបាទគឺវាប្រមាថទៅលើសម្លៀកបំពាក់ខ្មែរបាទហើយបើសិនជាវាឃើញគាត់កោសក់ណាបាទមានតែឪវាមានតែតាវាទេបាទទៅរកស្រីពេទ្យាក្បាលតងោលបាទអានឹងយើងចង់បញ្ជាក់អញ្ចឹងបាទបញ្ជាក់ទៅមានទៅទាំងអញ្ចឹងបាទបញ្ជាក់ទៅវាអញ្ចឹងហើយអានេះវាកាត់ទៅរនឹងអាជនដេរឆានហ៊ុនសែន វាក្រមបកពួកវាតែមួយអាមេមិនអាកូនចៅមកអញ្ចឹងបាទភ្លឺដូចគ្នាអញ្ចឹងវាឈួតដូចគ្នាអញ្ចឹងបាទ វាគ្មានដែលស្គាល់រឿងដែលថានេះទេពួកអស់ហ្នឹងបាទដែលគេធ្វើឲ្យពិភពលោកឲ្យឲ្យដឹងថាដើម្បីគេរយុទ្ធធម៌ហ្នឹងថ្ងៃណាមួយក្រៃលោកក្បាលវាហ្នឹងវា មានបញ្ហាគេចាប់វាដាក់គុកអីទៀតទៅតឡាការហ៊ុនសែនគេរឹបអូសទ្រព្យសម្បត្តិដីប្លន់ដីធ្លីវា ទៅ គេគេគេរយុទ្ធធម៌ឲ្យឲ្យពួកវាហ្នឹងវាអត់បានចោលអីទេបាទបាទបាទអូខេបងអឺ ខានសវណ្ណគាត់ណាត់ជួបម៉ោង6កន្លះព្រឹកអឺ6កន្លះយប់នៅស្រុកខ្មែរវាស្មើនឹង6កន្លះព្រឹកសម្រាប់យើងនេះសែកប៉ុន្តែពួកយើងធ្វើការអញ្ចឹងយើងអត់អាចចូលរួមបានទេបាទអឺបើសិនជាថ្ងៃសៅរ៍អាទិត្យយើងអាចចូលរួមបានបាទម៉ោងស្មើហ្នឹងណាប៉ុន្តែបើសិនជាបងរតនាឬក៏បងឡុងក៏អាចចូលរួមបានសូមបងប្អូនគាត់បងឲ្យចាច់ឆ្លោយទៅប៉ុន្តែសម្រាប់ខ្ញុំហើយនឹងបងរតនាយើងដឹងហើយម៉ោងស្មើហ្នឹងគឺយើងធ្វើការបាទបាទខ្ញុំធ្វើវេនមួយអត់បានជួបបានទេបាទបាទបាទ ខាន់សវណ្ណខ្ញុំអត់បានជួបបានទេហើយនឹង1ម៉ោងស្មើនេះយើងស្វាគមន៍បានឬក៏ម៉ោង12ថ្ងៃត្រង់នៅក្នុងប្រទេសកម្ពុជាអីបានអាចចូលម៉ោងស្មើនេះបានអានឹងខ្ញុំចំកម្មវិធីហើយយើងអត់មែនទៅនេះអីទេយើងប្រកួតគ្នានឹងក្នុងលក្ខណៈមួយបាទឲ្យវាដឹងថាកុំមុនីវាយ៉ាងម៉េចគ្រប់គ្រងកុំមុនីយ៉ាងម៉េចគ្រប់គ្រងជនផ្ដាច់ការយ៉ាងម៉េចណាប្រទេសប្រជាធិបតេយ្យយ៉ាងម៉េចណាអ្នកឯងគ្រប់គ្រងហ៊ុនសែនហ៊ុនសែនវិជ្ជមានត្រង់ណារីកចម្រើនត្រង់ណា អីត្រង់ណាយើងជជែកគ្នារឫសគល់នៃបញ្ហាដើម្បីដំណោះស្រាយជាតិបាទហើយយើងហ្នឹងហើយអាហ្នឹងយើងស្វាគមន៍ទាំងអស់ដើម្បីធ្វើឲ្យមាន ផលវិជ្ជមានសម្រាប់ប្រជាជនសម្រាប់ប្រទេសជាតិរបស់យើងយើងជជែកគ្នាអ្នកឯងគ្រប់តរគណៈបកប្រជាជននឹងចង់បានអីដើម្បីអីយើងគ្រប់តរគណៈបកសង្គ្រោះជាតិគណៈបកប្រឆាំងចង់បានអីដើម្បីអីបាទដើម្បីឲ្យមហាជនប្រជាជនប្រជាពលរដ្ឋទាំងអស់នឹងដឹងអំពីសារធាតុ ហើយជំគួតស្អីគេអីមានរិទ្ធមមនេះវាថា go get education you sound retarded នឹងអត់ទាំងចេះទៅសេពាក្យ retarded នឹងយ៉ាងម៉េចផងហ្នឹងហើយឲ្យគេទៅរៀន education education yourself man បាទ អត់ទៅសេអសអត់ទាំងតន់ត្រូវត្រង់ត្រូវផងយីបាទលោកហើយលោកបាទហ្នឹងហើយបាទអីស្អីអាមានរឹតមមនេះនៅណាខ្ញុំឆ្ងល់ដែរបងនេះវារៀនពីអាផលិតគ្រាវជ្រូកខ្លួនវាប្រភ្លីប្រភ្លើវាផ្ដាំឲ្យគេទៅរៀនអីចឹងមិនថាវាក្រុមអាផលិតគ្រាវជ្រូកសុកទូចហ្នឹងវាសរសេរអសហ្នឹង3បន្ទាត់ខុស10ពាក្យហ្នឹងអាក្រុមពួកអស់ហ្នឹងវាម្យ៉ាងពួកអាហ្នឹងវាគ្មាន education អីវាទេអានេះបាទគឺ បាទវាគ្មានអីទេទេបងប្អូនដាលេយើងកុំបាច់នៅអាឡាន់តាហើយហ្នឹងហើយទៅរៀនថែមណាទៅរៀនថែមបាទបាទបាទកុំប្រាប់គេបើយើងទៅសេចូលអត់ត្រូវជ្រុងទូអសមកអាមេរិកយូរនៅអើបាទមកទៅសេអញ្ចឹងបាទទៅសេអញ្ចឹងចឹងអីលោកអើលោកបាទបាទអប្សរាក្បាលត្រងោលវាប្រសើរជាងនាយករដ្ឋមន្ត្រី មានភ្នែកខ្វាក់ខួរបាទវាប្រសើរជាងនាយករដ្ឋមន្ត្រីភ្នែកមួយ ខ្វាក់ខួរ វាអត់មានខួរវាខ្វាក់ខួរវាខ្វាក់ទឹកភ្នែកខ្វាក់ទាំងខួរបាទអញ្ចឹងគេអប្សរាក្បាលតងោលនឹងគេខនបើដែរខនបើដែរណាគេធ្វើឲ្យពិភពលោកនឹងបានស្គាល់ឲ្យឲ្យបានដឹងអំពីតុលាការតុលាការតេឡេតុលាការអាយ៉ងណាតុលាការគ្រាន់តែជាតុលាការមួយអេជាតុកតា មួយដែលគ្រាន់តែគេបជាគេសម្រាប់លេងសើចអញ្ចឹងណាបាទនឹងអប្សរាក្បាលតងោលហ្នឹងអាមេរិក ពិភពលោកអីហ្នឹងគេទទួលស្គាល់អប្សរាក្បាលតងោលហ្នឹងប៉ុន្តែ អាជនផ្ដាច់ការភ្នែកមួយខ្វាក់ភ្នែកខ្វាក់ខួរនោះដែលដែលដែលដែលស្អុយឈ្មោះពេញមកពិភពលោកនោះ បាទវាអាក្រក់ពេញមកពិភពលោកនោះនោះបាទហ្នឹងគេគេគ្រាន់បើជាងណា គេដើម្បីទៀមទាយុទ្ធធម៌សង្គមអាឯងនេះ ដឹកនាំពាលាអាវ៉ាសេះបាតផ្សារគ្មាន ដឹងខ្យល់អីគ្មានបាទណារីកចម្រើនអីសន្តិភាពអីត្រង់ណាគឺសន្តិភាពរីកចម្រើនតែក្រុមគ្រួសារបពពួកវានឹងក្រុមគ្រួសារវាមានលុយរាប់រយលានដុល្លារមួយមួយណាបាទរាប់រយលានលានដុល្លារអានឹងសន្តិភាពអីរីកចម្រើនស្អីអាគារខ្ពស់ស្កឹមស្កៃនឹង អាគាររបស់អ្នកណារបស់ខ្មែររីចម្រើននឹងដើម្បីប្រជាពលរដ្ឋខ្មែរប្រជាពលរដ្ឋខ្មែរចំណាក់ស្រុករាប់លានអ្នកទៅធ្វើការប្រទេសគេអានឹងរីចម្រើនទេណាដេញខ្មែរចេញយកយួនយកចិនចូលអានឹងរីចម្រើនទេសិតទៅមើលខុនដូហ្នឹងខុនដូហ្នឹងដែលខ្មែរបានទៅរស់នៅ ទេខុនដូហ្នឹងសិតតែពួកម៉ាហ្វីយ៉ាណាពួកអុកញ៉ាក្បត់ជាតិបំផ្លាញជាតិហ្នឹងពួកឯងហ្នឹងទាំងអស់ហ្នឹងអាខុនដូអស់ហ្នឹងហ្នឹងណា អាហ្នឹងវាអញ្ចឹងបាទឥឡូវហ្នឹងយើង debate ជាមួយចាំមើលដេកឡុងគាត់ជួបនៅយើង debate គ្នាជាមួយនឹងគណៈបព្វជិជនមើលរីកចម្រើនស្អីខ្លះឲ្យគេរៀបរាប់សមិទ្ធផលរបស់ជនគាត់ជាហ៊ុនសែនជនរៃការហ៊ុនសែនមើលឡើងមកជជែកគ្នាតវ៉ាគ្នាមើលហើយយើងនឹងបើកការសួរសំណួរឲ្យប្រជាពលរដ្ឋខលចូលសួរឲ្យបានច្រើនយើងអត់មានទុកឱកាសពិភាក្សាគ្នាទេទុកពេលឲ្យប្រជាពលរដ្ឋខលចូលឲ្យបានច្រើនឲ្យដឹងឲ្យដឹងពី អ្នកណាដែលគេគ្រប់គ្រងអ្នកណាឲ្យច្បាស់លាស់យើងទុកពេលវេលាឲ្យគាត់សួរបានច្រើនជាងដែលយើងនិយាយវិញបាទពីព្រោះម្សិលមិញយើងនិយាយច្រើនទុកពេលក្រោយខលគឺខាតពេលច្រើនណាពីព្រោះបងប្អូនចង់ជួបចង់និយាយតទៅជាមួយនឹងផ្សេងតុកទៀតហើយបើខំសវណ្ណចូលស្អែកទៀតអាហ្នឹងគេកាន់តែចង់ខលចូលទៀតដែរណាអាហ្នឹងយើងនឹងនឹងធ្វើនឹងដេចូលឡងនឹងរៀបចំកម្មវិធីហ្នឹងនឹងតាក់ទងគ្នាទៅបាទឥឡូវគាត់ខ្ញុំប្រតិកម្មរឿងហ្នឹងណា ទី1រឿងមិនមែនប្រតិកម្មទេយើងបញ្ជាក់ពីគោលចំហគោលបំណងរបស់ទូទួសយើងម្នាក់ស្ការខ្មែរយើងនឹងដែលយើងធ្វើការងារនឹងយើងបានប្រកាសផ្សាយជាសាធារណៈឲ្យថាយើង ស្វាគមន៍គ្រប់និន្នាការគណៈបកនយោបាយទាំងអស់មក ជជែកពិភាក្សាគ្នានៅលើកញ្ចក់ទូរទស្សន៍សម្លេងអ្នកការខ្មែរណាសម្ដេចបងអូនលេបាទចំណុចហ្នឹងគឺយើងប្រកាសយូរហើយបងយើងមិនមែនទើបតែប្រកាសប្រហែលថ្ងៃហ្នឹងទេណាបើបងបងប្អូន បាទខ្ញុំចង់ជម្រាបបងប្អូនគឺយើងបានប្រកាសរឿងស្វាគមន៍ពួកហ្នឹងឲ្យមកជជែកតតាំងយូរហើយបាទខ្ញុំចង់ជម្រាបបាទមិនមែនពួកយើងទើបតែនេះទេបាទបាទហើយទី2ខ្ញុំប្រតិកម្មទៅនឹងរឿងដែលហ៊ុនសែនដែលប្រមាថទៅលើកញ្ញាសេងធីរី បាទទៅលើកញ្ញាសេងធីរីហើយ ពីចាប់ដើមដំបូងគឺខ្ញុំបានចាក់នៅចម្រៀងកញ្ញាសេងធារីដែលនិពន្ធដោយបាទសម្ដេចកាឡាហលហេងសក្រាមច្រៀងដោយបាទសម្ដេចអ្នកជាតិនិយមសៀងសុផលបាទគឺបទដែលខ្ញុំបានចាក់ដំបូងគេណាសម្ដេចបងអូនលេបាទគឺបទហ្នឹងពីរោះមានអត្តន័យណាបាទមានអត្តន័យនៃវីរភាពរបស់កញ្ញាសេងធារីនៅក្នុង សកម្មភាពនៃការតស៊ូមតិដើម្បីឲ្យមានយុត្តិធម៌សង្គមបាទហើយគឺថាមានការចាប់អ្នកណាគេអ្នកណាគេនិពន្ធបងបាទសម្ដេចកលាហលហេងសង្គ្រាម បាទសូមចាក់បាទសូមសូមសូមសូមថ្លែងអំណរគុណដល់សម្ដេចកលាហលហេងសង្គ្រាមហើយនិងសម្ដេចជាតិនិយមសៀងសុផលជាតិនិយមបាទបងហើយជាស្នាដៃរចនាដោយបាទ បងម៉ាប់សៀនផងដែរបាទហើយបទហ្នឹង2នាទីជាងទេអាចចាក់ឲ្យបងប្អូនយើងស្ដាប់ភាសាទៀតបានទេបងប្អូនដែរលេហើយយើងនឹងបន្តចូលប្រធានបទយើងអាចចេះបងយើងចាំពេលយើងបិទបញ្ចប់កម្មវិធីយើងចាក់បទនឹងភាសាទៀតហ្នឹងហើយចាំពេលចប់កម្មវិធីបងប្អូនណាហើយបងប្អូនដែលចូល ក្រោយអត់បានទាត់បានស្ដាប់ចម្រៀងហ្នឹងបទចម្រៀងហ្នឹងមានអត្តន័យបាទល្អទាំងខ្លឹមសារទាំងរូបភាពទាំងបាទហើយឥឡូវនេះខ្ញុំមានប្រធានបទ2ដែលត្រូវពិភាក្សាគ្នានឹង ជាមួយសម្ដេចដាលេអុយសម្ដេចបាទព្រះអនុជបាទបាទបាទយើងគឺយើងគ្រប់ក្រុមងារសម្ដេចណាហើយមានអ្នកខលចូលម្សិលមិញគេថាហេតុអីបាន ជាយើង ធ្វើការនៅខាងប្រជាធិបតេយ្យដាក់ឈ្មោះសិទ្ធិស្ដេចអីអីហ្នឹងមានបងប្អូនខលចូលមួយសំណួរដែរពីម្សិលមិញណាបាទយើងធ្លាប់បានបកស្រាយច្រើនដង ហើយ ពីរឿងងារសម្ដេចនេះបាទគឺពួកយើងអត់រីតាអាលទៅនឹងទួលនីតិអីក្រមងារអីទេក៏ប៉ុន្តែយើងឃើញ អាងារជាសម្ដេចរួមទាំងមានទាំងសម្ដេចសង្ឃនៈអីឡើងទូនាទីអស់ហើយក៏ប៉ុន្តែរបបហ៊ុនសែននឹងបានធ្វើឲ្យក្រមងារទាំងអស់នឹងធ្លាក់តម្លៃបាទធ្លាក់តម្លៃផ្កាយនៅស្រុកខ្មែរក៏អត់តម្លៃដែរបងបងឯងឃើញដែរឃើញផ្កាយ3ខ្មែរយើងទៅជួបសាក់5ស្រុកគេអង្គុយបាទសឹងថាទៀបជាងគេទៅទៀតណា បាទបាទពីព្រោះផ្កាយអីហើយនឹង ក្រមងារសម្ដេចអាដាមនៅស្រុកខ្មែរឥឡូវនេះវានិយាយទៅ គឺអត់មានតម្លៃអុកញ៉ាក៏អត់តម្លៃបងអូខេកោដែរក្រុមងារអុកញ៉ាណាកាលពីជំនាន់មុនណាបាទអុកញ៉ាមួយមួយណាមិនងាយបាន ក្រុមងារជាអុកញ៉ាទេបាទបាទបាទហើយសម្ដេចអីហ្នឹងក៏មិនងាយដែរបាទប៉ុន្តែដល់ទៅពេលពួកហ្នឹងវាឡប់ឡាយពេកទៅ ហេតុអីបានជាពួកយើងមិនអាចអឺហៅគ្នាយើងជា សម្ដេចបានបាទបាទអញ្ចឹងបាទហ្នឹងហើយបាទសូមបងប្អូនកុំមានការយល់ច្រឡំការពួកខ្ញុំអី ត្រេកអាលអីនោះអត់ទេពេលជួបគ្នាផ្ទាល់ខាងក្រៅគឺពេលពួកគាត់ហៅខ្ញុំសួរស្ដីសម្ដេចខ្ញុំថាអត់ទេ បងហៅខ្ញុំឈ្មោះហៅខ្ញុំប្អូនហៅខ្ញុំក្មួយអញ្ចឹងទៅបាទបាទខ្ញុំសម្ដេចនៅក្នុងពេលផ្សាយទេ បាទសូមអរគុណខ្ញុំមែនតែនទៅបងប្អូនខលមកហៅសិតសម្ដេចអីរឿងតែគាត់ជាប់មាត់ចឹងទៅគាត់ចេះតែនេះគាត់ខលមកហៅសម្ដេចអីចឹងទៅបាទហ្នឹងក៏ខ្ញុំនេះដែរគាត់ថាហៅកូនក្មួយប្អូនអីធម្មតាទៅបាទអត់មែនងារជាស្ដេចអីទេបងប្អូនណាបាទ ជាសម្ដេចអីទេអត់មានមោទនភាពនឹងមុខងារអីមុខតំណែងអីអីហ្នឹងទេបាទសិតតែនាមខ្យល់បាទទូនីតិខ្យល់សម្ដេចខ្យល់អីអញ្ចឹងទេអត់មានទេបងប្អូនណាដាក់នឹងដាក់ប្រឈឺដាក់ឌឺដងឲ្យអាគាត់ជាតិឲ្យអាអាដៃជោកុយនោះទេបាទយើងហៅគ្នាយើងយូរយូរទៅអានោះគេលែងហៅអាពួកអានោះ គេលែងហៅពួកអស់នឹងជាសម្ដេចអញ្ចឹងទៅវាខឹងយើងអញ្ចឹងទៅនេះគេមកហៅក្រុមការងារទូទួលសម្លេងអ្នកការខ្មែរសិទ្ធិសម្ដេចសម្ដេចដេជោឡុងសម្ដេចតលេអុយសម្ដេចសច្ចៈប៊ុនបាទសម្ដេចខិនជំរឿនបាទគេហៅយូរយូរទៅជួនកាលជាប់ ធ្លាប់មាត់អញ្ចឹងទៅបងប្អូនចេះតែហៅអញ្ចឹងទៅបាទចេះតែហៅអញ្ចឹងទៅអាខាងអាសម្ដេចអីណានៃក្នុងស្រុកខ្មែរនោះសម្ដេចចោមសៀតអានោះគេលែងគិតគេលែងនឹកនីអីទៅបាទអញ្ចឹងទៅក៏មក ខឹងពួកយើងនឹងចំណែនពួកយើងនឹងទៅតែប៉ុណ្្នឹងឯងណាបងប្អូនណាអញ្ចឹងក៏ឥឡូវហ្នឹងបន្តនៅប្រធានបទរបស់យើងពីព្រោះយើងមានប្រធានបទ2ដែលត្រូវលើកយកមកជម្រាបជូននៅក្នុងថ្ងៃនេះបាទទី1ពាក់ព័ន្ធទៅនឹងការដាក់តនកម្មពីសហរដ្ឋអាមេរិកបាទថ្មីថ្មីនេះបាទថ្មីថ្មីហ្នឹងតែម្ដងបាទគឺពីក្រសួងពាណិជ្ជកម្មបាទរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកស្រី Gina បាទរេមីនដូបាទគាត់បានចេញនៅបាទនៅដាក់ការដាក់តន្តកម្មមួយបាទទៅលើរបបទីក្រុងភ្នំពេញបាទអញ្ចឹងខ្ញុំមានវីដេអូមួយខ្ញុំមិនអំពីវីដេអូពាក់ព័ន្ធទៅនឹងការដាក់តន្តកម្មនេះបាទហើយនេះគឺជាដកស្រង់ចេញពីវសុអាស៊ីសេរីបាទសូមតាមដាននិងទស្សនានិងសម្ដាប់ដូចតទៅបាទ វត្តមានទាំងនោះពឺស្ដាចាលោកដានៀងជាទីមេត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ដាក់តនកម្មបន្ថែម លើរដ្ឋាភិបាលលោកហ៊ុនសែនរដ្ឋបတ်ការលួចអាវុធនិងសម្ភារៈយោធាឲ្យកម្ពុជាដោយសារបញ្ហាសិទ្ធិមនុស្សអំពើពុករលួយ និងកំណើនអត្តពលយោធាចិននៅប្រទេសកម្ពុជា ការិយាល័យឧស្សាហកម្មនិងសន្តិសុខ នៃក្រសួងពាណិជ្ជកម្មអាមេរិកឲ្យដឹងក្នុងសេចក្តីសម្រេចដែលផ្សាយកាលពីថ្ងៃទី8ខែធ្នូថាការបន្ថែមតនកម្មរដ្ឋបិទការលក់អាវុធនិងសម្ភារៈយោធាឲ្យកម្ពុជានេះ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់យោធាចិនកាន់តែខ្លាំងនៅ ក្នុងប្រទេសកម្ពុជា។ អាមេរិកសង្កត់ធ្ងន់ថាសកម្មភាពបែបនេះកំពុងធ្វើឲ្យទុនខ្សោយនិងគម្រាមកំហែងដល់សន្តិសុខក្នុងតំបន់ព្រមទាំងការឡើងនៅអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជា។ក្រៅពីការសម្រេចហាមការនាំចេញសម្ភារៈយោធារបស់អាមេរិកច្រើនមុខទៅកម្ពុជានេះតនកម្មនេះក៏មានទាំងការហាមការផ្ទេរសម្ភារៈយោធាទាំងនោះនៅក្នុងប្រទេសកម្ពុជាផងដែរ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo ថ្លែងក្នុងសេចក្តីថ្លែងការណ៍ថាសហរដ្ឋអាមេរិកនៅតែបដិញ្ញាចិត្តពេញទំហឹងរឿងឯករាជ្យនិងបូរណភាពរបស់កម្ពុជា អ្នកស្រីថាអាមេរិកជំរុញរដ្ឋាភិបាលកម្ពុជា ចាត់វិធានការប្រកបដោយអត្ថន័យដើម្បីដោះស្រាយបញ្ហាអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្សព្រមទាំងធ្វើយ៉ាងណាកាត់បន្ថយឥទ្ធិពលរបស់យោធាចិននៅកម្ពុជាពីព្រោះបញ្ហាយោធាចិននេះ គឺគម្រាមកំហែងដល់សន្តិសុខតំបន់និងពិភពលោកតន្តកម្មរបស់អាមេរិកលើកនេះធ្វើឡើងមួយខែក្រោយដែលរដ្ឋាភិបាលអាមេរិក ទើបតែបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាជាន់ខ្ពស់ខ្មែរពីររូបពាក់ព័ន្ធនឹងរឿងពុករលួយនៅមូលដ្ឋានទ័ពជើងទឹករៀមក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាកន្លងមកនេះបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិលោកចៅភិរុននិងមេបញ្ជាការកងទ័ពជើងទឹកលោកទាវិញ។ ស្រាប់ពេលជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ការបរទេសអាមេរិកនឹងធ្វើដំណើរទៅកម្ពុជា ក្នុង សប្តាហ៍នេះដើម្បីជជែករឿងទូនីតិរបស់កម្ពុជា ដែលធ្វើជាប្រធានអាស៊ាន និងការបដិញ្ញារបស់អាមេរិកក្នុងការជួយគ្រប់គ្រងអង្គការសង្គមស៊ីវិលនិង ប្រជាប្រដ្ឋកម្ពុជាសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេសកាលពីថ្ងៃទី8ខែធ្នូឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនោះ ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Charlotte នឹងជជែកអំពីទូនីតិរបស់អាស៊ានក្នុងការរក្សាសន្តិសុខតំបន់ការអភិវឌ្ឍសេដ្ឋកិច្ចនិងបញ្ហាសមុទ្រចិនខាងត្បូងផងដែរកាលពីឆ្នាំ2012នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលអាស៊ានជាលើកទី2 កម្ពុជារងការរិះគន់ជំទិសថាលំអៀងទៅរក ចិន ក្នុងរឿងសមុទ្រចិនខាងត្បូងរហូត ដល់បានរារាំងអាស៊ាន មិនឲ្យចេញសេចក្តី ថ្លែងការណ៍រួមមួយបានបាទរឿងនេះគឺតនកម្មថ្មីចុងក្រោយរបស់បាទរបស់សហរដ្ឋអាមេរិកបាទគឺគេដាក់តនកម្មរឿងមិនឲ្យនាំអាវុធគ្រឿងសម្ភារៈយោធា ចូលទៅក្នុងប្រទេសកម្ពុជាទេអាហ្នឹងគេបិទហើយ គេបិទហើយណាពេលហ្នឹងទៅអ្នកឯងចង់នាំទិញសម្ភារៈយោធាពីណាក៏មិនបានដែរតិចថាចង់ទិញពីចិនចង់ទិញពីណាអីគឺគេបិទហើយគេបិទច្រកហើយពីព្រោះរឿងនេះវាប៉ះពាល់ទៅដល់សន្តិសុខតំបន់និងពិភពលោកណាដោយសារឥទ្ធិពលយោធាចិននៅក្នុងប្រទេសកម្ពុជានោះវាមានការកើនឡើងនេះដោយសារនេះវាត្រៀមលក្ខណៈទាំងអស់ហ្នឹងកងតបចិនហ្នឹង ដែលវាកំពុងតែធ្វើរៀបចំនៅមូលដ្ឋានតបយោធាចិននៅរៀមនៅកោះកុងហ្នឹងដែលបង្កឲ្យមានការដាក់តន្តកម្មផ្ទួនទួនបែបនេះទៅលើរបបទីក្រុងភ្នំពេញហ្នឹងរបបផ្ដាច់ការហ្នឹងបាទគេដាក់តន្តកម្មបែបហ្នឹងពីព្រោះតែឯងហ្នឹងធ្វើឲ្យមានលំហូរចិនបាទលំហូរហ្នឹងជាលំហូរនៃកងទ័ពចិនបាទអញ្ចឹងគឺគេដាក់តន្តកម្មហើយបាទគឺរយៈពេលតែមួយខែទេតន្តកម្មបន្ទាប់ពីដាក់ តនកម្មទៅលើទាវិញនិងចៅពិរុនមកឥឡូវតនកម្មថ្មីនេះថ្មីថ្មីហ្នឹងបាទទៅលើរបបហ៊ុនសែនហ្នឹងអានឹងគេបិទហើយរឿងអាវុធរឿងយុទ្ធភ័ណ្ឌផ្សេងផ្សេងហ្នឹងពីថ្ងៃហ្នឹងទៅលែងហើយលែងបានលែងលែងនាំចូលលែងទិញចូលលែងអីបានហើយបាទអានឹងគេប្រយ័ត្នដើម្បីរឿងសន្តិសុខនៅក្នុងតំបន់និងពិភពលោកណាដោយសារអីដោយសារអធិបុលយោធាចិននៅក្នុងប្រទេសកម្ពុជា វាបង្កគ្រោះថ្នាក់ខ្លាំងណាស់បង្កគ្រោះថ្នាក់ខ្លាំងណាស់ហើយ ការដាក់ទណ្ឌកម្មនេះដើម្បីឲ្យរបបផ្ដាច់ការក្រុងភ្នំពេញនេះបាទអឺបញ្ឈប់ណាទៅលើការរំលោភបំពានសិទ្ធិមនុស្សជាដើមណាហើយគេស្រាវជ្រាវឃើញថាអំពើពុករលួយអីច្រើននៅលើការសាងសង់មូលដ្ឋានតបយោធាអីផ្សេងៗហ្នឹងគឺទៅគេដាក់តនកម្មទៅលើចៅភិរុនទៅលើទាវិញ បាទគេដាក់នឹងដាក់ត្រូវគេដាក់អត់អត់នេះទេបងប្អូនគេដាក់ចំសិតតែមេពុកឲ្យលួយសិតតែមេដែលធ្វើឲ្យមានការបំផ្លាញនៅលទ្ធិប្រជាធិបតេយ្យបំផ្លាញនៅសន្តិសុខសុវត្ថិភាពណាសង្គមជាដើមណាបាទហើយមួយទៀតគឺទីប្រឹក្សារបស់ក្រសួងការបរទេសអាមេរិកនឹងឈ្មោះ Derek បាទ Cholic នឹងបាទគាត់គ្រងនឹងទៅប្រទេសកម្ពុជានឹងដើមទៅឆាប់ឆាប់នឹងហើយ បាទគេទៅនឹងដើម្បីគេអឺនិយាយគេគេទៅជុំពិភាក្សាគ្នារឿងបេក្ខភាពរបស់ហ៊ុនសែននឹងបេក្ខភាពដែលរបស់ហ៊ុនសែននឹងដែលធ្វើជាប្រធានអាស៊ាននឹងឲ្យធ្វើឲ្យគិតគូរអំពីអឺពីអំពីនយោបាយចិនហ្នឹងបាទនយោបាយចិនហ្នឹងបាទឲ្យគិតគូរអាមេរិកអត់មានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបូរណភាពទឹកដីកម្ពុជាទេប៉ុន្តែអាមេរិក គេគ្រប់គ្រងប្រជាពលរដ្ឋខ្មែរគេគ្រប់គ្រងឲ្យមានសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសគេធ្វើការងារគេជាមួយប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលគេអត់មានទៅធ្វើបាបប្រជាពលរដ្ឋទេអានេះគឺគោលការណ៍របស់សហរដ្ឋអាមេរិកគេដាក់តន្តកម្មនេះគេដាក់ទៅលើរបបនិងបុគ្គលទេបងប្អូនជនជាតិហើយការដែលគេដាក់នេះមិនមែនជាការស្នើសុំពី គណៈបកសង្គ្រោះជាតិទីបាទឯកឧត្តមអេងឆេអៀងអឺមួសុកលោកជំទាវមួសុខហួរលោកសំរងស៊ីឬមួយវាពួកខ្ញុំនឹងសាសនាសូមអាមេរិកដាក់ទេអត់ទេបាទគេស្រាវជ្រាវបានហើយដាក់ស្រាវជ្រាវព័ត៌មានផ្សេងបាទសូមជ័យរឿងនេះបើយើងយោងទៅតាមប្រសាសន៍លោកប្រធានសំរងស៊ីណាបាទគឺតនកម្មអាមេរិកទាំងអស់ហ្នឹងដែលគេដាក់ហ្នឹងគឺមូលហេតុមកពីហ៊ុនសែនតែខ្លួនឯងបាទ គឺមកមកពីហ៊ុនសែនតែខ្លួនឯងគឺជានយោបាយហ៊ុនសែនតែអោបជើងចិនតែខ្លួនឯងលោកប្រធានគាត់បានបញ្ជាក់ហើយណាបើសិនជារឿងនេះបាទបើសិនជារឿងនេះត្រឹមតែជារឿងហ៊ុនសែនរំលោភប្រជាធិបតេយ្យហ៊ុនសែនធ្វើបាបខ្មែរណា យើងយកទៅនិយាយយើងអាមេរិកគឺក៏ប្រទេសដទៃទៀតគេអត់ស្ូវចាប់អារម្មណ៍ទេគេមានតែផ្ញើលិខិតគេធ្វើសេចក្តីថ្លែងការណ៍ថាអូសូមឲ្យបញ្ឈប់សូមឲ្យខ្មែរនិយាយគ្នាចរចា គ្នាទៅជំរុញឲ្យចរចាគ្នាដោយការ2013អញ្ចឹង2010អឺ2013បាទ2013ដែលហ៊ុនសែនលួចស្លឹកឆ្នោតណាបាទឥឡូវនេះខ្ញុំចង់និយាយអំពីរឿងតនកម្មនេះ បាទបើហ៊ុនសែនមិនទៅអោបចិនហើយពេលនេះសកម្មភាពនយោបាយចិនហ្នឹងគឺចង់វាទីយកតំបន់អាស៊ីអាគ្នេយ៍បាទសមុទ្រចិនខាងត្បូងចិនបង្កចំនួនជាមួយប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីន ប្រទេសវៀតណាមអឺដតីទៀតបាទគឺចិនចង់យកដែនសមុទ្រទាំងអស់ហ្នឹងធ្វើជាអាណាចក្រគ្រប់គ្រងរបស់ខ្លួនណាបាទហើយនៅក្នុងនឹងហ៊ុនសែនទៅអោបដៃចិនទៅអោបជើងចិនអោបពងចិនបាទ គឺគាត់អោបពងចិនឡើងជាប់បេះអត់ចេញទេបាទអោបពងស៊ីឡបាទបោកអាពងស៊ីឡអាហីអត់បេះអត់ចេញទេបាទបាទហើយចឹងដល់ពេលចឹងអាទាំងអស់ហ្នឹងវាជាគ្រោះថ្នាក់ទៅដល់របបគាត់ដែលធ្វើឲ្យសហគមន៍អន្តរជាតិអឺទាំងអស់គឺគេមិនអាចទទួលយកបានទេបាទគេគេមិនមិនដោយឲ្យហ៊ុនសែននឹងយកប្រទេសខ្មែរធ្វើជាទីតាំងមូលដ្ឋានសឹកសម្រាប់បញ្ចេញកម្លាំងទៅអឺ ទៅធ្វើសង្គ្រាមអីអីជាមួយគេទេបាទសូម្បីតែប្រទេសយួនដែលជាចវាយនាយរបស់ហ៊ុនសែនហ្នឹងក៏មិនព្រមដែរអញ្ចឹងបាទចំណុចហ្នឹងឯងដែលធ្វើឲ្យហ៊ុនសែនហ្នឹងគាត់ជួបហានិភ័យទៅលើវិបត្តិអន្តរជាតិជួបជាប់តនកម្មថ្មីថ្មីឃើញបាទយើងមិនដែលឃើញពេលណារបបហ៊ុនសែនណាជាប់តនកម្មផ្ទួនផ្ទួនដូចដូចដូចពេលនេះទេបាទហ៊ុនសែនបោកក្របបែកហ៊ុនសែនធ្វើរដ្ឋា97ណាហ៊ុនសែនបោកក្របបែក ពេលហ្នឹងគឺមានការស៊ើបអង្កេតខ្លាំងប៉ុន្តែអត់មាន អតនកម្មទៅលើមន្ត្រីបពពួកហ៊ុនសែនដូចពេលនេះទេអត់មានទេបងបាទ អត់មានទេហើយបើសិនជាបងក្រុមអាត្រឹមត្រូវបងលោកត្រឹមត្រូវអ្នកនាងត្រឹមត្រូវណានិយាយថាលោកប្រធានសំរងស៊ីធ្វើនយោបាយចាញ់ចាញ់រហូតអីហ្នឹងគឺបើកឲ្យគាត់បើកភ្នែកមើលភាសាទៀតមើលស្ថានភាពសពថ្ងៃបាទបងរបស់គាត់ខ្លះបីបិទតែសង្គ្រោះជាតិអត់មានតអត់មានយោធាអីទៅបង្ហូរឈាមមែនប៉ុន្តែ សង្គ្រោះជាតិគឺដើរនយោបាយការបរទេសបាទបាទហើយនយោបាយការបរទេសនេះមិនមែនមានអ្នកណារុញលឿនបន្ថែមជាងហ៊ុនសែនជំរុញខ្លួនឯងទេ បាទបាទអ្នកដែលជំរុញហ្នឹងគឺហ៊ុនសែនពីព្រោះអ្វីដែលបរទេសគេធ្វើដែលគេពិនិត្យមកហ្នឹងគេមិនមែនស្ដាប់តែសំរងស៊ីគេមិនមែនស្ដាប់តែមួសុខួរអេងឆាអៀងទេណាបាទគេមានអ្នកសង្កេតការរបស់គេនៅគ្រប់ទីកន្លែងគេមានអ្នកយកការអ្នករាយការគេនៅគ្រប់ទីកន្លែងទាំងអស់សកម្មភាពអ្វីដែលហ៊ុនសែនធ្វើឃើញទេបងប្អូនរឿងហ៊ុនសែនកំតិចបន្ទាយអឺយោធាអាមេរិកនៅកោះ នៅឆ្នេររៀមអីបងបាទមិនមែនគណៈបកសង្គ្រោះជាតិអ្នករកឃើញទេណាបាទនៅរៀមបាទបាទមិនមែនគណៈបកសង្គ្រោះជាតិអ្នករកឃើញទេណាកាយរណបយើងក៏អត់ដឹងដែរបាទគឺអាមេរិកជាអ្នកផ្សាយបាទគឺចេញមកពីនឹងវិញអញ្ចឹងសូមប្រាប់បងប្អូនថាកុំបន្ទោសគណៈបកសង្គ្រោះជាតិបន្ទោសហ៊ុនសែនខ្លួនឯងហ៊ុនសែននេះជាអ្នករុញឲ្យដើរដល់ដំណាក់កាលហ្នឹងបាទ ហ្នឹងហើយហើយមូលហេតុដែលគាត់ដើរដល់ដំណាក់កាលហ្នឹងមកពីគាត់ខ្លាចចាញ់អំណាចគាត់ខ្លាចចាញ់សម្លេងឆ្នោតគាត់ខ្លាចចាញ់ប្រជាប្រិយភាពរបស់គណៈបកសង្គ្រោះជាតិដែលមានសំរងស៊ីនិងកឹមសខាបាទបាទគាត់ខ្លាចគាត់ខ្លាចទាំងអស់ហ្នឹងឯងដែលជំរុញឲ្យហ៊ុនសែនធ្វើហ៊ុនសែនគាត់គាត់គាត់ខ្លាចអាហ្នឹងគាត់ដឹងថាខ្លួនគាត់ចាញ់គាត់ដឹងថាបើបោះឆ្នោតគាត់ដឹងថាចាញ់ហើយសូម្បីតែគណៈបកប្រជាជនគាត់គ្រប់គ្រងគាត់ផងកុំថាឡើយទៅបោះឆ្នោតប្រកួតជាមួយគណៈបកសង្គ្រោះជាតិ ឲ្យតែគេគ្រប់ត្រហ៊ុនម៉ាណែតហ្នឹងគាត់មិនទាំងគាត់មិនទាំងបានជោគជ័យផងហ្នឹងប្រហែលឆ្នាំហើយនោះបាទហ្នឹងហើយបាទអញ្ចឹងការលះបង់របស់បាទលោកប្រធានសំរងស៊ីធំធេងណាបងប្អូនលះបង់តាំងនិយាយចំទៅគឺថាសឹងតែលះបង់អាយុជីវិតណាព្រឹត្តិការណ៍គប់ក្របបែកអីជាដើមហ្នឹងបងប្អូនណាដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យ ហើយឲ្យមាននៅសិទ្ធិសេរីភាពដល់កម្មករមានប្រាក់ខែ មានអីមន្ត្រីរាជការកើនឡើងប្រាក់ខែនឹងដោយសារគុណសម្បត្តិដោយសារគុណសម្បត្តិរបស់លោកប្រធានស្ដីទីសំរងស៊ីណាអញ្ចឹងមន្ត្រីរាជការកងកម្លាំងបដាអាវុធក៏ដូចជាកម្មករជាដើមនៅក្នុងប្រទេសកម្ពុជានឹងដែលមានប្រាក់បៀវត្សខ្ពស់មកទល់សពថ្ងៃនឹងដោយសារណេះដោយសារគុណតម្លៃដល់ធំធេងរបស់លោកប្រធានស្ដីទីសំរងស៊ី ដែលគាត់បូជាណាបោបូជាទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងប្រាជ្ញា តស៊ូបាទនឹងក្នុងឆាកជាតិនិងអន្តរជាតិដើម្បីឲ្យបងប្អូននឹងបាទមានការតស៊ូមាន ការបញ្ចេញមតិអីអីហ្នឹងបាទក៏ប៉ុន្តែដោយសាររបបនេះវាប្រៃផ្សៃវាវា ខ្លាចបាត់បង់អំណាចទៅធ្វើឲ្យមានការដែលវាបណ្ដេញវារំលាយគណៈបកសង្គ្រោះជាតិបែបនេះណាបងប្អូនណាហើយបើតាមបើឲ្យយើង ដឹកនាំគណៈបកសង្គ្រោះជាតិដឹកនាំប្រទេសតាំងពីឆ្នាំ2013មកទល់ឥឡូវនេះមិនដឹងប្រទេសជាតិយើងរីកចម្រើនដល់ប៉ុណ្ណាទេហើយប្រាក់ខែកម្មករហ្នឹងយើងហាយ៉ាងតោកយ៉ាងតិចណាក៏300ដុល្លារដែរយ៉ាងតិចណាបាទហើយមិនប្រាក់ខែមត្រីរាជការយ៉ាងហោចណាក៏1000ដុល្លារអីដែរបាទ អានឹងបើសិនជាយើងបានដឹកនាំប្រទេសតាំងពីនោះមកហើយមានប្រាក់បៀវត្សដល់អ្នកចូលនិវត្តណាដល់ប្រជាពលរដ្ឋអីដែលចាស់ជរាអីអីហ្នឹងគឺនឹងមានប្រាក់ឧបត្ថម្ភថែមទៀតផងណាបងប្អូនហើយយើងមានថវិកានឹងរៀបចំអីចឹងប៉ុន្តែពួកវានឹងមិនចង់ឲ្យប្រទេសជាតិរីកចម្រើនទេដោយសារពួកអាយុនកុម្មុយនីសនឹងដោយសារវាមានអាយុនឹងវានៅពីលើប្រជានឹងវាមិនចង់ឲ្យខ្មែរបានសុខបានរីកចម្រើនទេវាធ្វើឲ្យ ដូចអញ្ចឹងទៅក៏វាមានគំនិតណាបាទវាធ្វើឲ្យយើងនឹងអឺមកវារំលាយបាក់រំលាយអីអញ្ចឹងមកទល់សប្តាហ៍ហ្នឹងហើយតនកម្មនេះសម្ដេចដលេអុយយើងបន្តរឿងតនកម្មរបស់សហរដ្ឋអាមេរិកទៀតនៅនៅមានទៀតមិនមែនបញ្ចប់ត្រឹមបិទមិនអោយនាំអាវុធគ្រឿងបរិខាយោធានឹងចូលទេនៅមានតនកម្មនៅមានទៀតបងបងអាច្បាប់អីគេអឺនេះហ្នឹងច្បាប់ នេះហ្នឹងលទ្ធិប្រជាធិបតេយ្យហ្នឹងមិនទាន់ចេញទេណាបងបាទ3686និង S30 52នេះគឺទៅលើពួកនេះបាទមើលនេះបាទបាទនៅច្បាប់នឹងចេញមកទៀតណា បាទអញ្ចឹងបាទមិនទាន់អស់ទេអញ្ចឹងមិនថាបាទយើង មិនដែលមានសម័យណាដូច សម័យដែលអាមេរិកដាក់ទណ្ឌកម្មទៅលើរបបហ៊ុនសែនផ្ទួនផ្ទួនដូចបច្ចុប្បន្ននេះទេ បាទហ្នឹងហើយបងបាទហ្នឹងហើយ វគ្គក្រោយនេះគឺជាកញ្ចប់តែម្ដងណាពេលដែលចេញនៅច្បាប់តនកម្មថ្មីនេះគឺបងប្អូនឃើញហើយរូបភាពទាំងអស់នេះគឺប្រមូលមកកញ្ចប់នឹងតែម្ដងបាទគឺបិទតតកាបកកទ្រព្យសម្បត្តិអីអីផ្សេងផ្សេងណាបាទពួកបាទទាំងអស់នេះរូបភាពដែលបានដាក់ជូនទាំងអស់នេះបងប្អូនណាបាទនឹងនឹងតនកម្មបន្តបន្តទៀតបាទហើយអញ្ចឹង នឹងខ្ញុំចង់និយាយពីរឿងបញ្ហាតនកម្មហ្នឹងហើយការដែលទីប្រឹក្សាក្រសួងការបរទេសទៅនេះណាប្រយ័ត្នទៅទៅលាក់បាំងអីអីព័ត៌មានស្អីស្អីមិនមិនជួបគេមិនអីមិនស្វាគមន៍អីគេអានឹងមើលងាយគេអានឹងប្រយ័ត្នធំទៀតរឿងធំទៀតកុំឲ្យដូចអីអ្នកស្រី Zeman ទៅវាអត់ទៅទទួលគេទេវាឲ្យទូតទូតទូតអាមេរិកនៅខ្មែរទៅទទួលតែប៉ុណ្្នឹងមិញបាទ នេះអឺបើសិនជាគេទៅនឹងវាឲ្យតម្លៃគេនេះទាបពួកហ្នឹងណាបាទរឿងរឿងអ្នកស្រី Wendy Sherman Wendy Sherman ដែលគាត់ទៅ ទៅថ្ងៃមុនហ្នឹងបាទរបបហ៊ុនសែនហ្នឹងគឺគេបង្ហាញអំពីភាពឌឺដងរបស់គេណាបាទហ្នឹងហើយបាទបើសិនជាវ៉ាក់សាំងគ្រាន់តែវ៉ាក់សាំងចិនគ្រាន់តែគ្រូពេទ្យចិនសោះណាមកបាទគឺទៅទទួលចាប់ដៃអានេះបណ្ណបាទប៉ុន្តែអ្នកស្រី Wendy Sherman ដែលជាមន្ត្រី ការបរទេសរបស់អាមេរិកមួយទាំងមូលបាទគឺមានតែស្ថានទូតអាមេរិកទេទៅទទួលគ្នាគាត់ណាបាទយើងយើងនិយាយទៅកំសត់មែនតើណាបាទអញ្ចឹងបើថាវាមិនដែលមានដល់ថ្នាក់ទៅប្រទេសមហាអំណាចលេខ1លើពិភពលោក បាទទៅគឺអត់មានមន្ត្រីរដ្ឋមួយណារបស់ហ៊ុនសែនទៅទទួលបាទអាមេរិកជួយអាមេរិកជួយច្រើនណាជួយច្រើនណាបាទហើយបារាំង បារាំងរយៈពេលប្រមាណគេថាជួយ1000លានដុល្លារប្រទេសបារាំងណាដូចជារយៈពេល27ឆ្នាំបារាំងជួយប្រទេសកម្ពុជា1000លានដុល្លារហើយតលតបានលុយពីជំនួយនឹងលុយពីជំនួយបារាំងក៏ដូចជាយកពន្ធដារពីអ្នកធ្វើការមន្ត្រីរាជការអ្នកអ្នកធ្វើការនៅបារាំងនៅអាមេរិកអីចឹងយកទៅជួយអានោះជាកម្លាំងពលកម្មជាញើសឈាមរបស់យើងប៉ុន្តែតើតើបានផលវាយកទៅដាក់ឈ្មោះវានោះបាទ ផ្លូវដែលជោឥឡូវពលានយន្តហោះដែលជោវាដាក់អញ្ចឹងទៅបាទសាលារៀនហ៊ុនសែនក្រាំងយៅណាមន្ទីរពេទ្យហ៊ុនសែនអីចឹងទៅវាទៅដាក់ឈ្មោះវាអីចឹងទៅណាសម្ដេចតាលេអានឹងលុយសិតតលុយដែលយើងបងពុនលុយដែលយើងខំធ្វើការនឹងយកទៅជួយប្រជាប្រដ្ឋខ្មែរទៅបានផលទៅដាក់ឈ្មោះវាចឹងទៅណាបាទហើយឥឡូវនឹងវាដាក់ឈ្មោះពលានយន្តហោះដែលធ្វើថ្មីនៅតែខ្មែរនឹងវាដាក់ អឺពលានយន្តហោះដេជោក្រុងដេជោតាខ្មៅបាទនេះវាដាក់អញ្ចឹងអានឹងវាថាដេជោនឹងតំណាងឲ្យស្ដេចណាតាមពិតអានេះដាក់ឈ្មោះនេះវាដាក់ជាបណ្ដាំចុងក្រោយថាមុនអញទៅអតិពិសោទៅឲ្យមានឈ្មោះអញឲ្យគ្រប់កន្លែងឲ្យគេសរសេរសភៅអញអញនៅកូនប្រុសក្រោកដួងច័ន្ទអីអីវាជាតណ្ហាហ៊ុនសែននឹងមនុស្សគាត់អាក្រក់ ខ្លាចគេគាត់ដឹងថាអត់មានប្រជាប្រដ្ឋគ្រប់គ្រងណា បងអញ្ចឹងគាត់ខំធ្វើអ្វីអ្វីគាត់យកលុយទៅខ្ចីលុយគេយកមកកសាងណាហើយយកលុយប្រជាប្រដ្ឋតាមពិតទៅដែលខ្ចីហ្នឹងខ្ចីហ្នឹងគឺខ្ចីតំណាង ជាប្រជាពលរដ្ឋទេហ៊ុនសែននឹងដែលគេឲ្យខ្ចីនឹងគឺតំណាងឲ្យប្រទេសកម្ពុជាតំណាងឲ្យប្រជាពលរដ្ឋយកលុយទាំងអស់ហ្នឹងបាទហើយចាំមិនមែនហ៊ុនសែនតែខ្ចីជំនួយធ្វើស្អងពលានយន្តហោះហ្នឹងមិនមែនហ៊ុនសែនតកូលហ៊ុនសែនជាអ្នកបងសងគេទេ ជាបរដ្ឋយើងបងពុនសងគេវិញណាបាទហើយយកទៅដាក់ឈ្មោះហ៊ុនសែនណាបាទសាលារៀនផ្លូវថ្នល់អីគេសង់អីបន្តិចហ្នឹងបាទតែផ្លូវដេជោសាលាដេជោណាបាទប៉ុន្តែ បងប្អូនកុំភ្លេចណាបំណុលខ្មែរយើងជាពាក់គេប្រមាណហើយបាទហ៊ុនសែនតែខ្ចីធ្វើតែខ្ចីបំណុលបរទេសតែធ្វើឲ្យខ្មែរយើងជាពាក់បំណុលបរទេសប្រមាណហើយបងជាង10000លានដុល្លារណា ជាង10000លានដុល្លារហើយ បំណុលនឹង45%ជាបំណុលរបស់ចិនឃើញទេបាទបាទជាបំណុលរបស់ចិន ហើយហេតុសួរថាតើខ្មែរយើងចាប់ដើមជាពាក់ចិនពីពេលណាមកបាទចាប់ដើមជាត្រឹមរបបហ៊ុនសែនណាប្រហែលឆ្នាំនេះនេះបាទប្រហែលឆ្នាំនេះបាទប្រហែលឆ្នាំចុងក្រោយហ៊ុនសែនចាប់ដើមអោបចិនមកនេះបាទសម្រុកខ្ចីលុយចិនដល់ ខ្ចីខ្ចីខ្ចីហ្មងបាទអត់ខ្វល់ទេបាទគាត់ទៅយកហ្មងអត់យកឈ្មោះប្រជាពលរដ្ឋទៅខ្ចីហើយអ្នកដែលសងណាកូនចៅ បងប្អូននេះកូនចៅពួកអ្នកអគុណសន្តិភាពដែលចូលមកជេរពួកខ្ញុំបាទកូនចៅលោកឯងនឹងសងបំណុលចិនណាមិនមែនតកូលហ៊ុនសែនទេបាទហ៊ុនសែនណាគេនឹងនឹងឲ្យកូនចៅគេទៅរស់នៅ បរទេសគេទិញសញ្ជាតិគេទិញផ្ទះទិញ business ទៅរស់នៅប្រទេសបរទេសអស់ហើយបាទ តម្រាំដល់ពេលហ្នឹងទោះបីជាហ៊ុនសែនអស់អំណាចក៏ដោយក៏មិនមែនកូនចៅហ៊ុនសែនជាអ្នកសងបំណុលទាំងអស់ហ្នឹងដែរបាទពួកអ្នកឯងអ្នកអគុណសន្តិភាពហ្នឹងឯងបាទកូនឯងចៅឯងហ្នឹងត្រូវបន្តបំណុលនឹងសង គេណាច្បាប់អន្តរជាតិណាទោះបីជាយើងមិនទទួលស្គាល់ហ៊ុនសែនក៏ដោយក៏ក៏ក៏ក៏គេអត់ខ្វល់គឺថាយើងខ្ចីគេយើងត្រូវសងគេអានេះគឺជាច្បាប់អន្តរជាតិបាទអាហ្នឹងអាហ្នឹងវាអញ្ចឹងបាទ បាទនេះទេហើយជំនួយកម្ចីភាគច្រើនខ្ចីយកមកគឺតទៅពេលរោស៊ីតទៅពេលខ្ចីមកជួនកាលវាមិនមែនយកមក អភិវឌ្ឍទេសម្ដេចព្រះណិតអភិវឌ្ឍក្មួយកូនហ៊ុនសែនចៅហ៊ុនសែនទៅជួលកប៉ាល់ហោះឯកជនដឹកសង្សារដើរលេងនឹងអភិវឌ្ឍគ្រួសារគេហ្នឹងបាទបាទអភិវឌ្ឍអានឹងតាអភិវឌ្ឍនំមីហ៊ុនចន្ទថានោះ មានលុយរាប់រយមាននោះ បាទហ៊ុនចន្ទថានៅអូស្ត្រាលីនោះទិញអីប្រមាណខុនដូនៅអូស្ត្រាលីប្រមាណលាននោះនៅនៅអង់គ្លេសឬបងបាទនៅនៅនៅអង់គ្លេសហ្នឹងអាហ៊ុនតូអាហ៊ុនតូវានៅអូស្ត្រាលីអូស្ត្រាលីបងបាទហើយវាទិញសិតថាណា mention សិតវាមានណាបាទអាពួកហ្នឹងវារលុយបានពីណាមកមានពីណាមកបាទណា អាហ្នឹងយើងឃើញអញ្ចឹងលុយលុយខ្ចីមកមក មាន បានប្រជាពលរដ្ឋណា មាន បានមរៀលមកកាក់ម៉ាស៊ីនណាស្រាប់តែបាន មានបានតែពួកវានោះបាទក្រុមបកពួកវាតឡងពួកវានោះមានរាប់រយលានបាទបងបងឯងគិតមើលណាឥឡូវនឹងយើងចាប់ដើមសងគេយើងអត់ដឹងខ្លួនទេបងបងឯងទៅសួរឥឡូវខ្ញុំសួរប្រជាពលរដ្ឋបងប្អូនយើងនៅក្នុងប្រទេសនេះបាទសួរទាំងអ្នកអគុណសន្តិភាពដែលចូលមកជេរពួកខ្ញុំណា នៅក្នុងចំណោមប្រទេសជិតខាងណាទាំងយើងបញ្ចូលទាំងប្រទេសលាវប្រទេសថៃប្រទេសយួនសួរថា3ប្រទេសហ្នឹងណាប្រជាពលរដ្ឋប្រទេសណាដែលបង់ថ្លៃភ្លើងខ្លាំងជាងគេសួរទៅចាក់សាំងថ្លៃជាងគេបាទសួរទៅបាទបងពុនថ្លៃជាងគេសួរមើលតើលុយអស់នឹងយកទៅណា បាទមិនកាត់យកទៅសងគេណាបាទមិនកាត់យកទៅសងគេណាហើយហើយហើយឥឡូវយើងគិតមើល បាទមួយឆ្នាំមួយឆ្នាំពុនផ្លូវធ្វើទៅយកទៅបងទៅអាបងពុនផ្លូវរាល់ឆ្នាំនឹងយកទៅណាហើយផ្លូវស្រុកខ្មែរបងឯងនិយាយយើងមិនបាច់និយាយទេបាច់និយាយទេចាស់មិនបាច់និយាយទេចាក់ក្រាស់ស៊ីបើងបាទធ្វើរហូតធ្វើជាប់រហូតធ្វើជាប់រហូតបាទហ្នឹងហើយបាទហើយមើលការអភិវឌ្ឍស្អីពេទ្យណាបងប្អូនប្រជាពលរដ្ឋដែលគាត់ឈឺមិនមានទៅមើលពេទ្យនៅស្រុកខ្មែរអ្នកគេមានលុយគេទៅមើលពេទ្យនៅក្រៅប្រទេសអស់ហើយណាហើយដឹកនាំអញ្ចឹងឯងអួតអួតអីគេអភិវឌ្ឍអី បើតែឯងចង់អួតពីការអភិវឌ្ឍណាអភិវឌ្ឍលើវិស័យសុខាភិបាលប្រជាពលរដ្ឋឈឺរាល់ថ្ងៃនៅប្រទេសណាក៏ដូចប្រទេសណាដែរមនុស្សឈឺបាទអានឹងគឺជាអត់រួចទេយើងអាហ្នឹងបានគេហៅបានជាងវាស់ថាប្រទេសហ្នឹងអភិវឌ្ឍរីកចម្រើនប្រពន្ធណាលើវិស័យអភិវឌ្ឍបាទលើអភិវឌ្ឍលើវិស័យសុខាភិបាលអាហ្នឹងសំខាន់ជាងគេហ៎បងបាទវិស័យសុខាភិបាលមកវិស័យអប់រំបាទបាទហើយយើងមើល កម្លាំងតបយើងមកប្រៀបធៀបជាមួយប្រទេសជិតខាងមិនបាច់និយាយទេបានតែបាញ់ពីយើងរដ្ឋចូលត្រង់ខ្មែរគ្នាឯងទេវាយកទៅឲ្យកងតបទៅរៀនទៅរំនឹងមិននិយាយទៅរៀនយុទ្ធសាស្ត្រអីទៅសបាយអបអសាទរជ្រៀងរំជាមួយអាខ្នែតអាខ្នែតនឹងអូតែប៉ុណ្្នឹងអញ្ចឹងមកថានោះបងអញ្ចឹងមកថាយើងគ្មានកម្លាំងអីទៅទប់នឹងជាមួយនឹងប្រទេសជិតខាងទេយើងយើងយើងប្រៀបធៀបទៅហើយពួកអ្នកឯងនឹងអរគុណលើកសរសើរអភិវឌ្ឍអភិវឌ្ឍផេះ បាទអភិវឌ្ឍផេះបាទម្ល៉េះឯងទៅមើលប្រទេសឡាវប្រទេសឡាវសូម្បីតែនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាមហ្នឹងប៉ុន្តែក៏យ៉ាងហោចណាស់ក៏គ្រាន់បើជាងបាទគ្រាន់បើជាងហ៊ុនសែនដែរយើងប្រៀបធៀបហើយបាទគ្រាន់បើជាងហ៊ុនសែនដែរយ៉ាងហោចណាស់ក៏គេប្រើភ្លើងប្រើតែភ្លើងទឹកភ្លើងគេថោកជាងយើងដែរប្រជាពលរដ្ឋគេបង់ទឹកបង់ភ្លើងថោកជាងខ្មែរដែរបាទយ៉ាងហោចណាស់ក៏ក៏គេអឺចាក់សាំងថោកជាងខ្មែរដែរឃើញទេមើលបាទ ខ្មែរយើងនៅតាមព្រំដែនទៅចាក់ទៅសាំងថៃទៅនៅជាប់ព្រំដែនយួនទៅចាក់សាំងយួននៅជាប់ព្រំដែនឡាវទៅចាក់សាំងឡាវឃើញហ្នឹងហើយបាទហេតុអីមកពីសាំងនៅក្នុងប្រទេសយើងនឹងវាថ្លៃជាងគេ ហើយតើឲ្យឲ្យយើងប្រកួតប្រកួតប្រកួតប្រជែងកសិកម្មកសិផលយើងទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងមិនបើបើថ្លៃដើមយើងថ្លៃហ្នឹងជីក៏នាំចូលពីគេឃើញទេបាទភ្លើងប្រើរបស់គេ យើងទិញពីគេមកអាហ្នឹងមិនយើងមិនថ្លៃជាងគេគេមិនលក់យកចំណេញបាទឃើញទេ បើយើងទៅប្រកួតប្រជែងជាមួយតម្លៃផលិតផលគេមិនរួចទៅណាបាទបងទឹកថ្លៃជាងគេភ្លើងខ្លាំងថ្លៃជាងគេជីទិញពីគេណាបាទសាំងបើត្រូវការប្រើរត់ម៉ាស៊ីនរត់អីតែទៅចាក់សាំងមកមកសុទ្ធអីទិញមកបាទមកសុទ្ធថ្លៃជាងគេទៀតហើយយើងទៅប្រកួតមួយគេមិនហើយយើងបើកណាយើងបើកឲ្យទំនិញកសិផលគេនឹងចូលមកយើងគ្រប់ច្រកថៃក៏ចូលអឺវៀតណាមក៏ចូលណាអារបស់ដែលយើងដាំដុះខ្លួនឯងចិញ្ចឹមខ្លួនឯងបានណា យើងអត់បិទអត់ទប់ស្កាត់ទេបាទយើងអត់តម្លើងពុនឲ្យថ្លៃទេណាបាទយើងឲ្យគេចូលតាមចិត្តបងលុយមកចូលកបៅក្រួយណាឃើញទេបើយើង ចង់ការពារតម្លៃកសិផលខ្មែរយើងណាយើងមិនមែនថាយើងមិនឲ្យចូលឲ្យចូលតែបងពុនឲ្យថ្លៃមកបាទបីប្រកួតប្រជែងជាមួយទីផ្សារប្រជាពលរដ្ឋយើងនៅក្នុងស្រុកដើម្បីឲ្យពួកគាត់នឹងលក់ផលិតផលទាំងអស់នោះមានតម្លៃសមរម្យបាទបងថ្លៃធនាគាររួចថ្លៃទឹករួចថ្លៃភ្លើងគាត់ណាបាទ យើងឲ្យតម្លៃរបស់ផលិតផលនៅក្នុងស្រុករបស់យើងបាទដូចជានិយាយទៅបាទផលកសិកម្មមានដំណាំស្រូវស្វាយមានតង្កែនអីទាំងអស់ហ្នឹងបាទហ្នឹងយើងអត់ចាំបាច់ជួបវេទនាទេដីខ្មែរមានជីជាតិបាទដីខ្មែរមានជីជាតិដាំអីក៏ដោះដែរប៉ុន្តែមកពីមេដឹកនាំពីចៅមកទៀតហ្នឹងហើយសម្ដេចប្អូនដាលេអើយស្រូវអង្គខ្មែរហ្នឹងអាសិតអង្គស្រូវអង្គលេខ1ហ្នឹងបាទវាដឹងមិនទេវា វាយកទៅនឹងវាមិននាំចេញមកក្រៅប្រទេសទេវាយកទៅនឹងដូចជាយួនវាយកទទួលហើយវាវិចខ្ចប់របស់វាវា អង្គខ្មែរយើងហ្នឹងអញ្ចឹងវានាំអាស្រូវរបស់យួនចូល អង្គរបស់យួនចូលអា ER ហ្នឹងអាអត់ជាតិអាអត់អីហ្នឹងនាំចូលវាហើយអង្គល្អយើងយកទៅឲ្យអាពួកមេដឹកនាំយួនស៊ីសិតអង្គឆ្ងាញ់អង្គខ្មែរយើងហើយវិចខ្ចប់នាំមកក្រៅហ្នឹងសិតអង្គខ្មែរតែប៉ុន្តែដាក់សិតផ្លាកយួនដាក់ផ្លាកអីទាំងអស់ហ្នឹងផ្លាកថៃ ខ្មែរយើងមានបាននាំចូលណាអានឹងដោយសារអីដោយសារអាមេដឹកនាំនឹងវាគ្មានគោលដៅវាគ្មានជំនាញសេដ្ឋកិច្ចអីវាមានតែជំនាញចោលមានតែជំនាញក្បត់ជាតិមានតែជំនាញក្រាញអំណាចមានតែប៉ុណ្្នឹងប្លន់ស្លឹកឆ្នោតបាទជំនាញបាទជំនាញហ្នឹងវាចេះតែប៉ុណ្្នឹងបាទអញ្ចឹងរឿងជពាក់លុយចិនជពាក់លុយអន្តរជាតិអីហ្នឹងខ្ញុំអត់ឲ្យពលរដ្ឋខ្មែរចេញសងទេនិយាយចំទៅខ្ញុំប្រមូលពីពួកអស់នេះក្រុមគូសាបពួកវានេះយកមកសងទាំងអស់ ឲ្យវាយកមកសងចិនទាំងអស់ណាឲ្យឲ្យណាដែលវាប្រមូលណាគ្រាន់តែហ៊ុនម៉ាលីមួយហ៊ុនម៉ាលីមួយនឹងជាមួយនឹងពីណានេះហ៊ុនម៉ាណិត ពីរអ្នកបងប្អូនវានឹងមានលុយនៅ ដាក់នៅធនាគារសហរដ្ឋអាមេរិក140លានដុល្លារគាត់តែពីរអ្នកបងប្អូនវាហ៊ុនម៉ាលីហ៊ុនម៉ាលីនឹងកូនក្រៅខោរបស់ហ៊ុនសែនជាមួយនឹងហ៊ុនហឹមស៊ីវ៉ុនហ៊ុនម៉ាលីនឹងមិនមែនកូនហ៊ុនសែនជាមួយហ៊ុនមីទេអានឹងអញ្ចឹងហ្នឹង ម៉ៅសុខឹមគាត់ថាបើពួកយើងប្រកែមិនមិនមិនមិនចូលទៅធ្វើទៅបើអាចទៅធ្វើទៅបើបើផ្លូវមកបាទឲ្យឲ្យទៅបាទបាទបើកឲ្យបងធីតាចូលទៅបងធីតាគាត់ទៅដល់ថៃអត់ហ៊ានបើកឲ្យគេចូលផងហ្នឹងចូលទៅគ្មានឲ្យ នេះទេយើងមានឲ្យពលរដ្ឋណាមួយលំបាកឲ្យពលរដ្ឋណានិយាយឡើងសិតតែមិនធ្វើមកមិនមកធ្វើមកពេលគេទៅហ្នឹងបិទមិនឲ្យគេទៅណាបិទវីសាប្លុកប៉ាសពតគេក្រាញអំណាចណាក្រាញអំណាចមិនមិនព្រមចុះ មិនព្រមអីទេបើអញចុះមានសង្គ្រាមហ៎ទៅអញ្ចឹងណាបាទសង្គ្រាមសង្គ្រាមសង្គ្រាមអីវាកម្រាមមានក្រាមបាទថ្ងៃណាតើ តែហ៊ុនសែនអេតិទៅមានក្រៀមណាណាគេលួចធ្វើឃាតទៅមានក្រៀមដេកដេកធ្លាក់ពីលើក្រែងងាប់ទៅ មានក្រៀមអាក្រៀមទេក្រៀមបាទគម្រាមគេបន្តិចអីតិចគម្រាមគេបាទអញ្ចឹងឲ្យឲ្យកូនចៅគាត់ហ្នឹងមកដើរហៅឲ្យគេទៅធ្វើមិនទៅសួរមេខ្លួនឯងមិនបើកឲ្យគេធ្វើទៅបាទថាគេហីថាគេនឹងមិនអាចឈ្នះអាដៃជោចង្គួតនឹងបានទេ មិនអាចផ្ដួលរំលំបានយីហើយបើកឲ្យគេទៅមើលអាបំប្រកែនោះហើយចាំបាច់បិទគេទៅអីនេះហើយចាំបាច់រំលាយគណៈបកគេទៅអីបើហើយប្រកែថាអូយធ្វើនយោបាយទប់ជើងខែយីឯងទប់ជើងខែឯងហ្នឹងហើយបាទខ្ចីលុយស្អីគេពូឡាត់អើខ្ចីលុយកសាងស្អីបើអលាយព្រៃឈើអស់អលេងអីមិនទៅមកជាពាក់បំណុលគេណាអស់ទាំងព្រៃឈើអស់ទាំងត្រីពីបឹងតរេសាទៀតណា ទលេសាបឥឡូវនឹងចាប់ដើមរីងទៅរីងទៅហើយបាទរីងទៅអាព្រៃខេតនោះវាយកទៅចាក់ដីលុបអាកន្លែងអាចទៅវាយខេតអាឈួរចាំដឿននៅខេតកំពង់ឆ្នាំងមួយវាទៅនឹងទៀតបងបាទបាទ2000 2000ហិកតាជាងហើយទៅឲ្យវាវាធ្វើឡើងនេះហើយវាកាប់ព្រៃលិចទឹកឡើងស្អាតហើយទៅភ្ញាក់ផ្អើលទៅដឹងទៅដកតំណែងវាទៅ អូចាប់វាដាក់គុកឥឡូវវាមានលុយសោកស្រួលរួចខ្លួនទៀតជួយតែលឿនហ្នឹងហើយបងឆ្នាំនិយាយរឿងដីហ្នឹងឃើញទេបង2000ហិកតាហើយដល់ពេលហើយគេគេគេគេគេគេគេថាគេឲ្យវិញទៅលេងពួយចសើគេទៀតមានស្មារតីភ្ញាក់អលឹកចូលស្មារតីភ្ញាក់អលឹកអានោះវាសោកលុយទៅរួចខ្លួនវាទៅស្វែងគុំអីទៅគុកអាចជួយចាន់ដឿនហ្នឹងវាទៅទៅថ្វាយគុំមានអ្នកទៅជួយអន្តរាគមនេះកុំអី គុកមិនមិននេះទេបាទគឺថារឿងហ្នឹងជារឿងច្បាប់ឬក៏រឿងរឿងអន្តរាគមបងអារឿងយកដីរត់ដល់2000ហិកតានេះណាបងបែងបែងមានចាំទេការរឿងលោកប្រធានកម្មសខាណារឿងលោកប្រធានកម្មសខា ដែលគេចោតជាមួយអីគេស្រីមុំ ស្រីម៉ាញណាបាទបាទមន្ត្រីអង្គការសង្គមស៊ីវិលលុយ500 200ដុល្លារបងឯងមើលវាចាប់គាត់ចូលគុក5នាក់ដុល្លារបាទបាទហើយចុះស្អីឥឡូវដី2000ហិកតានេះមកចាណា អោមយន្តទៀងលបលយោននៅណាមិនក៏មិនសើបអង្កេតមើលណាបើអោមយន្តទៀងទៅគេគេចេញនិខិតណាគេចាត់តាំងណាចាត់តាំងអោមយន្តទៀងដឹកនាំចុះទៅធ្វើកិច្ចការងារនឹងជាបន្តណាសើបអង្កេតឈួរចាន់ឌឿនណែដកហូតដីអីអីណាវិញក្រសួងកសិកម្មក្រសួងពាក់ព័ន្ធអីទាំងអស់ធ្វើហេអារឿងដកហូតនឹងដឹងដកហូតទេប៉ុន្តែវាអត់មានទោសព្រមអត់វាអត់មានដាក់គុកដាក់អីនេះចុះពួកវាវាដែលតែចាប់គ្នាវាដាក់គុកអីមិនដាច់ អូនតាលេគឺគាត់ចាប់ទ្វាមុខចូលចេញទ្វាក្រោយហ្នឹងដោយការគិតខៀងអីហ្នឹងជាប់គុកឯណាដេកមិនសិនតិចហ្នឹងវាសិតតែក្រតកម្មគ្រឿងញៀនរាប់គីឡូហើយមានតគុកស្អីវាគ្នាវាហ្នឹងបាទហើយអាហ្នឹងវាវាអញ្ចឹងអាស្រុករំដួលហ្នឹងវាគ្មានអីនេះទេបាទហ្នឹងយើងឆ្លើយតបទៅប៉ុណ្ណឹងហើយខ្ញុំនៅមានប្រធានបទមួយទៀតសម្រាប់បងអូនដាលេយើង ពិភាក្សាគ្នាថ្ងៃនេះដូចជាវារៀងលះលះតិចវារៀងបាទឥឡូវយើងចូលប្រធានបទទី2ពាក់ព័ន្ធទៅនឹងខ្ញុំដាក់ថាហ៊ុនសែនបរាជ័យក្នុងដាក់ក្នុងការដាក់កូនរបស់ខ្លួនហ៊ុនម៉ាណែតនឹងជានាយករដ្ឋមន្ត្រីនេះខ្ញុំដាក់ហ៊ុនសែនបរាជ័យឯងខ្ញុំឃើញឥឡូវហ្នឹងបរាជ័យរឿងហ្នឹងអញ្ចឹងបានជចេញខឹងច្រឡោតតោតតងឌីល អីណាប្រមាថកញ្ញាសេងតេរីកញ្ញាអប្សរាក៏តងោលអីហ្នឹងអានឹងវាខឹងវាណាវាធ្វើអត់បានជោគជ័យវាខឹងវាណាវាធ្វើបជាមតិអីអីហ្នឹងបានប៉ុន្តែសកខេងចេញលិខិតមួយមកហ៊ុនសែនដាច់ផ្ងាតើងដួលព្រោះបាទបរាជ័យអាម៉ាស់មុខបាទអាម៉ាស់មុខនេះសម្ដេចដាលេអុយសម្ដេចព្រះណុចមើលមើលគឺជាសម្ដេចរបស់បាទ កលាហោសំណាងអីបង បាទផ្កាយសំណាងអីផ្កាយសំណាងខ្លាំងជាងផ្កាយចោផ្កាយសំណាងថ្ងៃមុនគាត់និយាយដែរតើបងថ្ងៃមុនហ៊ុនសែនគាត់និយាយដែរតើគឺផ្កាយសំណាងផ្កាយចោអញ្ចឹងបានថាអីកុំអីចេះអីតែឯងគេនឹងអត់ចេះចង់តែធ្វើស្អីស្អីរំលងគេគំរាមគេសម្លុតគេ បាទឥឡូវសខេងដាក់មកស្អាតស្ងាត់ឈឹងអូអាក្រុម យុវជនរបស់អាហ៊ុនម៉ាណីគឺខំចេញលិខិតអីណាអូអបអសាទរគ្រប់ត្រឯកឧត្តមបងណេត ធ្វើជានាយករដ្ឋមន្ត្រីឯងថាផេះណាអើយបាទគេគេដើរឲ្យយុវជនគេនឹងធ្វើលិខិតនេះគេឲ្យអូគ្រប់និន្នាការគ្រប់ត្រគេនឹងគ្រប់ត្រនេះបងណែតគេនិយាយថាអើយអាខ្យល់ហើយខ្យល់គ្រប់ត្រខ្យល់ហើយពេលនេះហើយសូនអាកាសូន បាទវាទៅមួយទេឥឡូវឥឡូវឥឡូវមើលសារលិខិតរបស់បាទសម្ដេចកាឡាហោមសខេងតិចណា សារផ្ញើជូនជនរួមជាតិខ្ញុំមានសេចក្តីសោមនស្សបាទសូមជម្រាបជូនបងប្អូនជនរួមជាតិមេត្តាជ្រាបថាខ្ញុំតែងតែគោរពនិងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតនិង សន្និបាតរបស់គណៈបកប្រជាជនកម្ពុជាក្នុងការជ្រើសតាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិនេះនិងអាណត្តិបន្តបន្តបន្តទៀតបាទទី2ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណៈបកប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីដៃចៅហ៊ុនសែនជាប្រធាន បាទថ្ងៃអង្គារ3កើតខែមករាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565រាជធានីភ្នំពេញ ថ្ងៃទី7ខែធ្នូឆ្នាំ2021ឬនៅដៃចៅដៃជោកុយដៃជោពុកកុយបាទសូនបន្ទុហើយ0អញ្ចឹងវាអត់មានអីទេ ខ្លឹមសារនៃសារលិខិតរបស់សម្ដេចកលាហោមសខេនេះ គឺមានន័យគ្រប់គ្រាន់ហើយគ្រប់គ្រងហ៊ុនសែននាយករដ្ឋមន្ត្រីអាណត្តិនេះនិងអាណត្តិក្រោយទៀតអញ្ចឹងដេកចាំទៅអាពៅណាកុំសង្ឃឹមអីបាទតាំងពីថ្ងៃដែលគាត់សម្ដេចក្លោហោមគាត់ចេញលិខិតមួយច្បាប់នឹងមកដូចជាស្ងាត់ហើយបង ស្ងាត់ស្ងាត់ឈឹងហ្មងបាទចុកមាត់ឈឹងហ្មងមានអីទៀតហើយសម្ពាធអន្តរជាតិផ្ទួន ផ្ទួនមកទៀតមានស្អីអូ ហើយថាពួកអានេះនេះវាក្ដួងក្ដាំងក្ដួងក្ដាំងស្អីវាវាគ្មានស្អីទេហើយបងថ្ងៃមុនគេនិយាយពីរឿងអីស្អីគេអឹងសរឿងសង្ឃឹមតបានចូលស្រុកអត់អើយសួរចេះសួរចេះសួរយើងជឿនសួរថាហ៊ុនសែននឹងគាត់សង្ឃឹមបានដឹកនាំបាន5ឆ្នាំទៀតអត់សួរចេះទៅបាទហ្នឹងហើយបាទបាទកុំភ័យរឿងពួកយើងចូលស្រុកពេលណាក៏បានដែរអត់បញ្ហា បាទអត់បញ្ហាយើងនៅក្មេងនៅក្មេងបាទ no problem anytime anywhere anytime anywhere welcome welcome បាទហ្នឹងហើយបាទអូខេបងឯងមិញសុកហ្នឹងសុកអីបោះហែងគេចូលមិនបានអីហ្នឹងអាអូក៏ចម្បើមហ៎បាទអូក៏អីព្រោះអានេះបានថាវាចង់ផ្ដាច់មុខអីហ៎ចង់យកស្រុកខ្មែរនឹងផ្ដាច់មុខរបស់ក្រមបពុះឯងនឹងចង់ឲ្យគេចូលអីយ៉ាងម៉េចហ៎បាទហើយបាទបាទ ដៃជួកុយនេះអានឹងបងប្អូនរឿងតនកម្មនឹងដោយសារនេះអាដៃជួកុយនេះវាទៅអោបចិនអោបពងស៊ីឡចិនអីអីហ្នឹងហើយមួយយ៉ាងទៀតចុងក្រោយនេះវា ប្រមាថមាក់ងាយសហរដ្ឋអាមេរិកអានឹងវាវាប្រហើនណាវាមើងងាយសហរដ្ឋអាមេរិកវាប្រហើនមែនតើណាវាចង់បង្កើតអរិយភាពជាមួយនឹងសហរដ្ឋអាមេរិកវាចោទសហរដ្ឋអាមេរិកថាគ្រប់គ្រងខ្មែរក្រហម នៅអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិវាវាចោតចឹងប៉ុន្តែវាអត់បានលើកពីប្រទេសចិនទេដែលគ្រប់គ្រងណែវាវានិយាយរឿងចិនទេដែលចិនគ្រប់គ្រងអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិនៅពីក្រោយរឿងហ្នឹងវាអត់ហ៊ាននិយាយប៉ះពាល់ចិនទេវាទៅនិយាយអាមេរិកវាទៅនិយាយអឺរ៉ុបអីអីណាបាទទៅបាទថាអានេះបានថាឯងច្រឡំលេងជាមួយនរណា និយាយឲ្យលេងមកប៉ះស្អីណាកុំចេះតែហ៊ានណាកុំចេះតែហ៊ានពីម្សិលមិញអត់ទេណា slot តិចទេថ្ងៃនេះសុំបាទសុំកាយតិចហើយបាទនឹងវាអញ្ចឹងអាចទៅមកលេអញ្ចឹងរឿងការតែងតាំងអឺការរៀបចំអីអីហ្នឹងបេក្ខភាពខ្យល់នាយករដ្ឋមន្ត្រីខ្យល់របស់អាលេដឹកថងហ្នឹងអត់ទៅរួចទេអាហ្នឹងគ្រាន់តែជំរាបជូន បងប្អូនជនរំជាតិអញ្ចឹងទៅហើយអាពួកវាដែលចេះតែបរហោះចេះតែអីហ្នឹងវាចេះតែធ្វើទៅវាអត់មានបាននៃបានការអីទេបាទគេនៅក្នុងបកនោះគេដឹងគេដឹងរឿងរឿងនឹងច្បាស់លាស់ណាហើយវានិយាយរឿងមានអ្នកគេចង់ស្លាប់វាចង់ស្លាប់អីអានេះវាចេះតែនិយាយបាត់បាត់នេះពលស្ថានភាព ទី1មួយទៀតខ្ញុំថាគាត់និយាយហ្នឹងគឺគាត់ចង់ពំមានក្រុមគ្នាគាត់ណាសម្គាត់ថាអ្នកណាអីមានកំណត់អីចង់ហ្មងធ្វើឃាតគាត់អីណាវាមានតែអញ្ចឹងឯងបង ពួកយើង សង្គ្រោះជាតិឯណា ទៅគិតអីឯណាដល់វែងឆ្ងាយអីដូចនេះណាបាទសង្គ្រោះជាតិនឹងងាប់ហើយកម្មសខាមួយ នៅក្នុងសពស្ងាត់មាត់ឈឹងមានធ្វើអីណាបាទបាទពួកយើងនេះយើងនៅខាងក្រៅហ៊ុនសែនបិទមិនទាំងឲ្យចូលស្រុកផងហ្នឹងបាទសកម្មជនយើងនឹងរាល់ថ្ងៃណា តែកម្មជនសង្គ្រោះជាតិនឹងហ៊ានតែអឺគ្រាន់តែគេទៅផឹកទឹកអំពៅហ្នឹងក៏គេចាប់ដាក់គុកដែរបាទណារឿងអ្នកណាទៅធ្វើគៀតហ៊ុនសែនហ្នឹងមានតែ ក្រុមគ្នាគាត់នឹងឯងគាត់បារម្ភហ្នឹងគឺក្រុមគ្នាគាត់នឹងឯងបាទបារម្ភហ្នឹងឯងបាទបារម្ភអ្នកណាបារម្ភអ្នកនៅអឺគៀតគាត់អ្នកទៅទួលកសាំងយល់ប្រពន្ធខ្លួនឯងហ្នឹងអាកូនខ្លួនឯងហ្នឹង បាទមួយនេះចង់ធ្វើនាយករដ្ឋមន្ត្រីផងអានៅទឹះអញយូរទេហាបាទអឺអានោះជាពិសេសហ่าបងនៅពេលដែលមានអន្តរជាតិកំពុងដាក់សម្ពាធខ្លាំងណាអ្វីដែលហ៊ុនសែនគាត់ខ្លាចគឺមនុស្សនៅក្បែរគាត់មនុស្សនៅក្បែរគាត់ក៏ខ្លាចគាត់គាត់ក៏ខ្លាចមនុស្សដែលនៅក្បែរគាត់នោះដែរពីពួកអីពួកនឹងដឹងរឿងគ្នាទៅវិញទៅមកណាបាទចុះបើគាត់គាត់គិតចុះបើអានេះវាប្រុចវាវាដឹកជូនកូនវាចេញអស់ វាទៅទៅទៅទៅធ្វើធ្វើទៅធ្វើសាកសីទៅវារួចខ្លួនទៅណាធ្វើសាកសីនៅតុលាការអ ுக ្រិតកម្មអន្តរជាតិទៅហ៊ុនសែនគាត់មិនតេវៃវ៉ៃតេវៃបាទហើយអញ្ចឹងគាត់ថាឥឡូវហ្នឹងគាត់អ្វីដែលសារគាត់ផ្ញើចេញមកហ្នឹងយើងបង្ហាញអំពីបញ្ហាផ្ទៃក្នុងហើយបង បាទអារឿងអារឿងគាត់ប្រកាសតែងតាំងហ៊ុនម៉ាណែតហ្នឹងក៏រឿងផ្ទៃក្នុងគាត់ដែរបាទរឿងគ្រោះជាតិដែរ សង្គ្រោះជាតិចង់តែឯងតែងតាំងហ៊ីងមិនហៀងឡើងជាបេក្ខភាពនាយករដ្ឋមន្ត្រីក៏យើងប្រកួតដែរអើចង់តែឯងតែងតាំងអឺស្អីគេអឺសៅសខាក៏យើងអូខេអ្នកឯងចង់តែងតាំងអ្នកណាជាបេក្ខភាពនាយករដ្ឋមន្ត្រីវាអត់មានពាក់ព័ន្ធជាមួយនឹងគណៈបកសង្គ្រោះជាតិទេបាទសំខាន់យើងប្រកួតតាមរយៈស្លឹកឆ្នោតរវាងបកប្រជាជននិងសង្គ្រោះជាតិបាទផ្ទៃក្នុងវាមិនដាច់អូនដាលេអាយយពួកអនុងសាហាវ សឹកភ្ជុងគ្នាខ្ញុំប្រាប់សម្ដេចអូដលេណាបាទព្រោះនោះសាហាវសឹកភ្ជុងគ្នាបាទហុកឡងឌីហើយនឹងសៅសខាហ្នឹងសឹកភ្ជុងសឹកភ្ជុងកំភ្លើងក្បាលគ្នាណាព្រោះហ្នឹងមិនមែនធម្មតាទេណាបាទរឿងនេះរឿងផ្ទៃក្នុងនេះនឹងឃើញថាស្ងប់ស្ងាត់ចឹងប៉ុន្តែអូយនិយាយបើយើងមើលបើសិនជាបងប្អូនធ្លាប់មើលរឿងចិនហុងកុងរឿងអីណានិយាយរឿងក្រុមបងធំណាពេលគេនិយាយគ្នាណាបាទសិតថា បាទសើថាភ្ជុងគ្នារៀងរៀងខ្លួនណាបាទហ្នឹងហើយបាទវាមិនមែនពួកយើងនេះទេបាទមែនតែនទៅការដាក់នេះមិនមែនមកឲ្យគណៈបកសង្គ្រោះជាតិយើងនឹងអូភ័យព្រួយខ្លាចអីទេដាក់មកនឹងគឺរឿងតែអ្នកឯងទេអ្នកឯងធ្វើមិនឲ្យទៅសុកក្រុមអ្នកឯងទៅយើងមិនបញ្ហាទេបាទហើយខ្ញុំខ្ញុំចង់ប្រៀបធៀបអំពីចំហរបស់មន្ត្រីគណៈបកសង្គ្រោះជាតិជាមួយនឹងគណៈបកប្រជាជនណាកុំថាបាទ សង្គ្រោះជាតិនោះរឹងមាំណាបងពីព្រោះហេតុអីបើខ្ញុំថារឹងមាំឯងអត់មានអំណាចគេដេញខ្ចាត់ខ្ចាយប៉ុណ្ណឹងហើយណាគាត់យើងពួកយើងនៅរួមគ្នាភាកច្រើនបំផុតគឺយើងនៅរួមគ្នាយើងនៅជាមួយគ្នាឃើញទេសុខចិត្តបាទសុខចិត្តទ្រាំតស៊ូឃើញទេបកប្រជាជនវិញណាបាទសាកត្រៀមតែថារៀងចាញ់ឆ្នោតតិចបែកប្រងព្រាតខ្ចាត់ខ្ចាយអស់ឥឡូវហ្នឹងបាទហើយបែកគ្មានថ្ងៃជួបទេតើបែកហើយអំណាច អត់អំណាចបើអត់អំណាចក៏អត់មានអំណាចមានអីដូចសង្គ្រោះជាតិវិញបអភិជាគឺថាមិនដឹងដូចជាខំគ្នាប៉ុណ្ណាទេខ្ញុំប្រាប់ដឹងខំគ្នាប៉ុណ្ណាទេសង្គ្រោះជាតិនេះណាឃើញពួកយើងធ្វើការនោះផ្ទះតែអត់មានអំណាចអត់មានទូនាទីតែលុយកប៉ៅខ្លួនឯងខំធ្វើនោះណាបាទបងប្អូនណាបងពេលវេលាបងហើយហើយហើយអីគេសង្គ្រោះជាតិបែកបាក់មានអីបែកបាក់ប្រហែលនឹងហ៊ុនសែនដេញខ្ចាត់ខ្ចាយប៉ុណ្ណាទៀតឥឡូវខ្ញុំសួរ បែកបាក់តែនៅក្នុងប្រទេសបែកបាក់តែនៅក្នុងกระดาษទេក៏ប៉ុន្តែអាហ្នឹងថាបែកបាក់នឹងការងារបាទបាទលឺវាភ្លឺសុតមកវាល្ងងសុតណាអ្នកដែលថាបែកបាក់នេះហ៎បើគណៈបពាជាជនវិញអូសាកតែដឹងថាហ៊ុនសែនអីចាប់ដើមធ្លាក់ស្លឹកឆ្នោតនេះយើងបើសិនជាមានការបោះឆ្នោតត្រឹមត្រូវហ៎បងហ៊ានតែបោះឆ្នោតហ៊ានតែចាញ់ខ្ញុំប្រាប់ គណៈបព្វជិជនមិនដឹងទៅមិនជំរាកទេខ្ញុំនិយាយខ្ញុំខ្ញុំធានាហ្មងបងធានាហ្មងគណៈបព្វជិជនបើអត់អស់ពីអំណាចបើសិនជាចាញ់ឆ្នោតសង្គ្រោះជាតិតទៅថ្ងៃមុខណាបាទគ្រាន់តែចាញ់ឆ្នោតភ្លាមមិនដឹងជាទៅជាមិនជំរាកទេបាទបាទវាទៅជាម៉ែរួយបាទអានោះវាវាបែកបាក់វាអលុំអលាយវាទៅក្រុមម៉ែរួយនោះម៉ែរួយជួយបានម៉ែរួយនោះវាទៅលក់លេនោះបាទទៅទៅលក់លេលក់អីនឹង បាទទៅទៅធ្វើទីប្រឹក្សានឹងទៅបាទទីប្រឹក្សាសង់ឯហ្នឹងទៅអញ្ចឹងអារឿងអាលេដថងនេះវាមិនសមមកធ្វើទេ ជានាយករដ្ឋមន្ត្រីអីនេះទេអាហ្នឹងវាទៅក្រុមម៉ែរួយអីនោះទៅទៅមើលម៉ែរួយមើលអីនោះទៅ ណាលេដថងឯងគ្មានបានវាសនាមកធ្វើនាយករដ្ឋមន្ត្រីខ្មែរមកដឹកនាំប្រទេសខ្មែររបស់យើងខ្ញុំទេណាអាលេដថងណាអានឹងលេដថងទេ បាទវាមិនអានេះទេមិនហ៊ុនម៉ាណែតទេ បើហ៊ុនម៉ាណែតវាជាកូនខ្មែរវាគ្មានវាសនា បានធ្វើជានាយករដ្ឋមន្ត្រីទេប៉ុន្តែបើអានឹងជាលេដឹកថងកូនលេដឹកថអានោះទៅវាមានវាសនាបងបងបងហៀលយូគាត់ថាមានអ្នកណាដែលចង់ធ្វើជាតិដូចជោគកយើបើគ្នារស់បានប្រមាណអ្នកណាក៏ដាច់ចិត្តម៉េចចង់ធ្វើគេដូចជោគកយើហៀលយូហៀលយូគាត់ប្រាប់ហៀលយូបាទបងហៀលយូគាត់ប្រាប់ថា ហ៊ុនសែនវាមានមជុលពឹសវា12មជុលវាធ្លាប់បាននិយាយណាបងហៀយូវាប្រាប់ថាបើមានកតាណាមួយវាធ្វើឲ្យវាតល់វាដែលវានេះគឺ ថាវាធ្វើអត្តឃាតខ្លួនវាមិនឲ្យអ្នកណាស្លាប់ទេបាទ គឺវាបាននិយាយខ្លួនច្បាស់ហើយវាថានឹងធ្វើអត្តឃាតដោយ មជុលពឹសទាំង12របស់វាដែលដាក់តាមជាប់នឹងខ្លួនរាល់ថ្ងៃមជុល12មជុលហ៊ុនសែនដាក់តាមខ្លួនរាល់ថ្ងៃនៅពេលណាមួយដែលមានបញ្ហាណាមួយ ប្រឈមខ្លាំងខ្លាมันបានគឺហ៊ុនសែនធ្វើឃាតដោយខ្លួនឯងនឹកគ្មានអ្នកណាធ្វើឃាតទេគឺមានមជុលពឹសខ្លួនឯងខ្លួនឯងអ្នកនិយាយហើយថានឹងធ្វើអត្តឃាតដោយមជុលពឹសរបស់ខ្លួនទាំង12 ហ្នឹងហើយអាហ្នឹងគឺជាអ្វីដែលហ៊ុនសែននិយាយហើយគ្មានអ្នកណាទៅធ្វើគិតដៃជូកុយអីណាខ្ពើមណាខ្ញុំចង់នេះទេគេមានតែធ្វើអីទេបាទកតាធម្មជាតិច្បាប់ធម្មជាតិនិងកតាផលកម្មរបស់អ្នកឯងនឹងទទួលតែប៉ុណ្ណឹងទេគ្មានអ្នកណាគេទៅធ្វើឯងទេហើយខំដាក់ឈ្មោះអីមរតកចុងក្រោយនឹងដើម្បីឲ្យថាអូមុនអញទៅនឹងឲ្យមានឈ្មោះអញនៅគ្រប់កន្លែងអីចឹងគ្មានទេតែទៅទៅហើយនឹងគេដកចោលចោលបាត់ហើយគ្មានទៅទុកអីទេ មានណាទៅទៅដាក់អីឈ្មោះឯងអីតទៀតទេអីណាចង់ឲ្យមានអីណាអីងារជាស្ដាច់អីណាដាក់ឈ្មោះខ្លួនឯងអីរាល់ថ្ងៃហ្នឹងវាមិនមែននេះទេវាវាស្ដាច់ធំលើ លើព្រះមហាក្សត្រទៅទៀតណាសម្ដេចដាលេសម្ដេចអូនអូនដាលេវាធំណាអូមិនមែនទេវាបជាស្ដាច់វាគម្រាមស្ដាច់ប្រមាថស្ដាច់ព្រមអីគ្មានអ្នកណាហ៊ានធ្វើអីវារាល់ថ្ងៃហ្នឹងវា ស្ដេចហ្នឹងគ្រាន់តែវាឧបករណ៍សម្រាប់វិបជាតេឡេសម្រាប់វិបជាហ្នឹងតាមពិតវាស្ដេចធំជាងស្ដេចទៅទៀតហ្នឹងបាទអាហ្នឹងរឿងហ្នឹងវាចឹងណាបាទអាហ្នឹងមានតែប៉ុណ្្នឹងឯងថ្ងៃហ្នឹងជជែកជាមួយសម្ដេចព្រះអនុជហើយមានអីចង់តទៀតតអ្នកឯងទៀតទៅបងយើងសំសម្រាប់ហើយសម្ដេចអូនព្រះអនុជគេលោកមានមកជុលចង់ក្រោយហ្នឹងមិនដែរបាទបាទអីមកមកជុលចង់ក្រោយដូចរឿងខ្លាំងចង់ខ្លាំងហ្មងឯងអេស្មានតែ Mister នេះ ចាក់ booster ថ្ងៃហ្នឹងថាវានេះមកទៅផ្សាយប្រហែលថ្ងៃនេះប្រាប់ម្ដាយបងតាលេប្រាប់ថាទៅទៅចោលម្ដាយបងតាលេប្រទៅមិនថាមិនទៅផ្សាយបានទេទៅចោលគ្នាទៀតណាតែប្រតិកម្មតែនឹងភ្លាមភ្លាមអាទុកយូទុកធ្វើម៉ាំអីទេណាដាក់ថ្មីថ្មីព័ត៌មានថ្មីថ្មីដាក់ហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនកុំអស់សង្ឃឹមអ្វីដែលយើងធ្វើកិច្ចការងារយើងនេះគឺ យើងនៅតែមានសង្ឃឹមឲ្យតែយើងធ្វើសកម្មភាពកុំឲ្យតែយើងធ្វើសមាធិសម្មាសម្ពុទ្ធោអេតិពិសោអេណានៅអាឡែងអង្គុយបន់ស្រន់អីហ្នឹងបាទអត់អត់ទេអត់បានផលអីទេអត់បានទេតោះតែយើងធ្វើសកម្មភាពណាឯអាខ្លះណាហ្នឹងវាអត់ធ្វើទេវាវាចាំតែយកជើងរៀនទឹកខែអានោះបើសិនជាបានជោគជ័យទៅអង្គុយមុនយើងឧទាហរណ៍ថាសង្គ្រោះជាតិឈ្នះអានោះទៅអង្គុយនោះមុខយើងទៀតនោះបានអូអានោះលឿនណាស់ ពួកអាហ្នឹងនិយាយនិយាយពួកអាហ្នឹងពួកហៃអើអាពួកអាបតោពួកអាអត់ធ្វើទេអាហ្នឹងពួកចាំតែវាផ្ចាញ់ផ្ចាលអាហ្នឹងមានពួកហ្នឹងពួកអាហ្នឹងចឹងតែរាល់ថ្ងៃហ្នឹងវាវាធ្វើយើងយើងធ្វើសកម្មភាពគ្រប់សពបែបយ៉ាងប្រចាំងរបបផ្ដាច់ការវាអង្គុយមើលអង្គុយសើចអង្គុយថាអង្គុយដៀលប្រមាថយើងវាគ្មាន ធ្វើបានសកម្មភាពអីសោះវាគ្មានចំណាយលុយមរាសោះដើម្បីជួយប្រជាពលរដ្ឋរងគ្រោះស្អីស្អីយើងខំធ្វើពតិកម្មច្រើនណាទូទួលសម្លេងអ្នកការខ្មែរធ្វើ ច្រើនណាស់ដើម្បីបបផែនជាតិនិងសង្គមទាំងការតស៊ូមតិទាំងការងារសប្បុរសធម៌យើងប្រឹងធ្វើណាយើងរួមសហការគ្នាធ្វើណាបងប្អូនណាយើងរាល់ថ្ងៃនេះយើងធ្វើកិច្ចការងាររបស់យើងមិនមិនត្អូញត្អែមិននេះទេបងប្អូនណាដើម្បីឲ្យប្រទេសរបស់យើងអឺមានការផ្លាស់ប្ដូរឲ្យមានលទ្ធិប្រជាធិបតេយ្យមានសេរីភាពពិតប្រាកដណាបងប្អូនណាកុំឲ្យតែមានតែសន្តិភាពคล้ายคล้ายសន្តិភាពភ្នោខ្មោចដោយសពថ្ងៃនេះអត់យើងអត់ចង់បានទេនឹងមានតែប៉ុណ្្នឹងបងប្អូនតាលេអរ អរគុណបាទហើយអូខេបងអត់អីខ្ញុំក៏អត់មានអីបន្តទេបងយើងអាចជម្រាបលាបងប្អូនយើងទៅយើងជម្រាបលាហើយបងប្អូនតលេនឹងចាក់បទចម្រៀងរបស់កញ្ញាសេងធារីនៅខាងក្រោយចាក់ទៅតាមខ្ញុំបិទបាទបាទនឹងចាប់បងចាក់ហើយនឹងជម្រាបលា ដល់ពុកម៉ែបងប្អូនជនរួមជាតិបាទសម្ដេចទ្រង់ឯកឧត្តមនាងកញ្ញាលោកជំទាវបាទទាំងអស់បាទលោកលោកស្រី ទាំងអស់ដែលកំពុងចូលរួមតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បាទខ្ញុំទាំងពីរនាក់សូមគោរពថ្លែងអំណរគុណបាទសូមគោរពថ្លែងអំណរគុណនឹងជូនពរប្រសិទ្ធពរជ័យសេរីសួស្តីវិបុលសុខគ្រប់ប្រការសូមកើតមានឡើងដល់បងប្អូនលោកនាងកញ្ញាប្រុសស្រីទាំងអស់ប្រាថ្នាអ្វីអ្វីសូមឲ្យបានសម្រេចតាមបំណងប្រាថ្នាពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈសូមទទួលបានកំបីគ្លៀងគ្លៀតឡើយបាទសូមអរគុណបងជំរាបលាបាទ